បាទជាបឋមសម្បត្តិខុនជំរឿនសូមក្រាបថ្វាយបង្គំព្រះ គុណម្ចាស់គ្រប់អង្គសូមជម្រាបសួរលោកតាលោកយាយបងប្អូន ជនរួមជាតិទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះដែរគឺខ្ញុំចេញឡាយតែម្នាក់ឯងទៀតហើយបាទគឺដោយសារពេលវេលាខុសគ្នាហើយនៅខណៈនេះ គឺនៅប្រទេសកម្ពុជាម៉ោងច្រើនបាទម៉ោង4ជាងហើយបាទម៉ោង4ជាងហើយហើយ ថ្ងៃនេះដែរគឺជាថ្ងៃអាទិត្យជាថ្ងៃពិសេសមួយគឺខ្ញុំនឹងជម្រាបប្រាប់បន្តិចទៀតបាទម្សិលមិញយើងឃើញកម្មវិធីដ៏ពិសេសមួយរវាងលោកគ្រូសនរា និងបងឆាំចានីនៅក្នុងเพจលោកប្រធានសំរងស៊ីគាត់មានផ្សាសបានអក្បោះក្បាយហើយអ្នក ចូលរួមមើលក៏ច្រើន ហើយថ្ងៃនេះទៀត ខ្ញុំក៏ជម្រាបប្រាប់បន្ថែមទៀតទៅពាក់ព័ន្ធកម្មវិធីរបស់យុវជនបាទយុវជននេះក៏មានយុវចាស់ចូលដែរបាទមានយុវចាស់ចូលផងដែរមិនមានយុវជនសុទ្ធទេបាទអញ្ចឹងខ្ញុំសូមលើករូបភាពសម្រាប់ថ្ងៃអាទិត្យនេះនៅល្ងាចបាទនៅល្ងាចថ្ងៃអាទិត្យនេះដូចតទៅបាទនេះគឺជាកម្មវិធីថ្ងៃនេះគឺមានយុវចាស់2នាក់បាទទី1គឺអឺបងសៅរាស៊ីបាទបងសៅរាស៊ីគឺយុវចាស់ពីប្រទេស New Zealand បាទគាត់នឹងចូលកម្មវិធីលោកប្រធាននៅល្ងាចនេះបាទតាមពេលវេលាដដែលម៉ោង6ម៉ោង7ល្ងាចនេះហើយមួយទៀតគឺបងដាលេអុយបាទគឺជាក្រុមការងារទូទាស់មនសិការខ្មែរបាទគឺជាយុវចាស់ដែរបាទនៅសហរដ្ឋអាមេរិកបាទហើយម្នាក់ទៀតនោះគឺប្អូនស្រីម៉ូរីមូរ៉ាបាទប្អូនស្រីម៉ូរីមូរ៉ានៅប្រទេសជប៉ុនបាទនៅប្រទេសជប៉ុន គាត់គឺជាស្ត្រីឆ្នើមប្រចាំទេសប៉ុនក៏ជាយុវជនឆ្នើមផងដែរបាទយុវតីបាទហេយុវតីស្ត្រីហ៎បាទអ្នកស្រីហ៎បាទមានគ្រួសារហ៎បាទបាទហ្នឹងហើយហើយមួយទៀតគឺបងវិបុលនៅប្រទេសកូរ៉េបាទប្រទេសកូរ៉េខាងត្បូងគាត់គឺជាយុវជនឆ្នើមហើយជាប្រធានយុវជនបច្ចុប្បន្ននេះដឹកនាំយុវជននៅកូរ៉េខាងត្បូងបាទហើយពួកគាត់នឹងបង្ហាញវត្តមានជួប ពុកម៉ែបងប្អូនលោកតាលោកយាយនៅល្ងាចនេះ តាមរយៈ page លោកប្រធានកម្មវិធីវេទិកាសេរី បាទកម្មវិធីវេទិកាវេទិកាសេរីបាទផ្សាយនៅថ្ងៃទី27បាទ27វេលាម៉ោង6:07ល្ងាចជារៀងរាល់ថ្ងៃសៅរ៍អាទិត្យនេះ បាទអញ្ចឹងសូមឲ្យលោកតាយាយបងប្អូនជនរួមជាតិចូលរួមតាមដានទស្សនាកំបីខានចុច like និង share បាទដើម្បីឲ្យ ព័ត៌មាននេះជ្រួតជ្រាបទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរបាទនេះហើយគឺអ្វីដែលយើងមើលឃើញថាវាគ្មិនល្អល្អឡើងមកពេកលោកធាន ប្រចាំសប្តាហ៍នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យណាបងប្អូនបាទអញ្ចឹងហើយបានជម្រាបប្រាប់ពុកម៉ែបងប្អូនបន្ថែមឲ្យជ្រាបបាទគឺល្ងាចនេះឯងបាទ4នាក់គឺមកពី4ប្រទេសបាទ មួយប្រទេសហើយសិតជាតារាល្បីល្បីធ្លាប់ធ្វើជាវាគ្មិនបកស្រាយក្បោះក្បាយវោហាសាសនយោបាយថ្មីថ្មីពួកគាត់តាមដានសាច់រឿងណាបន្ទាប់ពីគេហៅថាធ្វើការងារមុខរបររកស៊ីពួកគាត់ហើយគាត់ស្រាវជ្រាវព័ត៌មានមើលទស្សនវិជ្ជានយោបាយសពថ្ងៃនៅប្រទេសកម្ពុជាហ្នឹងហើយគាត់យកមកធ្វើអត្ថាធិប្បាយបទបង្ហាញជូនដល់បងប្អូនជាពលរដ្ឋបន្ថែមពីលើព័ត៌មាន អាស៊ីសេរី VOA ឬកាសែតឯករាជ្យមួយចំនួនទៀតបាទនេះហើយគឺជាវិរៈភាពរបស់ពួកគាត់ដែលពួកគាត់ទោះបីនៅក្រៅប្រទេសក៏ដោយតែពួកគាត់នៅតែ ស្រឡាញ់ស្រឡាញ់ជាតិមាតុភូមិរបស់យើង បាទស្រឡាញ់ជាតិមាតុភូមិរបស់យើងខំស្វះស្វែងរកព័ត៌មានដែលរបបប្រងពេញរាល់ថ្ងៃធ្វើបាបជាពលរដ្ឋជីជន់ប្លន់យកដីផ្ទះសម្បែងឈូសឆាយផ្ទះណាជាពិសេស ស្ត្រីនៅនាការវល់នឹងឥឡូវគឺលែងដោះស្រាយគេឲ្យលែងឲ្យជួបជុំគ្នានៅមុខនាការវល់គេយកទៅទីលានប្រជាធិបតេយ្យឥឡូវអាទីលានធិបតេយ្យហ្នឹងលែងយកទៅនឹងទៀតយកទៅដាក់នៅខណ្ឌព្រែកភ្នៅឆ្ងាយពីទីក្រុងភ្នំពេញទៅដល់ជ័យក្រុងឯណោះបាទដើម្បីគេហៅថាបន្លាចបំភ័យពួកគាត់ប៉ុន្តែគាត់គាត់គេហៅថាការតស៊ូរបស់ពួកគាត់អត់ចោះញោមបាទអត់ចោះញោមគាត់ធ្វើតាមច្បាប់ គាត់អត់មានអីខុសដល់ចឹងពួកគាត់នៅតែតស៊ូបន្ថែមជារៀងរាល់ថ្ងៃអានេះដែលខ្ញុំមើលឃើញអ្វីដែលពួកគាត់ធ្វើកិច្ចការ សម្រាប់ឆ្នាំងបាយរបស់គាត់ព្រោះរឿងនាការវិលនេះមិនមែនជារឿងនយោបាយទេគឺជារឿងឆ្នាំងបាយរបស់គាត់រឿងដែលគេជិះជាន់គេរំលោភសិទ្ធិគាត់គឺទាត់ធាក់គេលូកច្បាច់គេស្ទាបអង្អែលគាត់គ្រប់បែបយ៉ាងពីសំណាក់ភ្ញៀវដែលចូលទៅ ហើយគាត់ទៀមទីឲ្យគ្រប់ច្បាប់ទម្លាប់ប៉ុន្តែ បែរត្រូវបានរងគ្រោះហូតដល់ជាប់គុកជាង10នាក់បាទទូថ្មីថ្មីទើបបានដោះលែងវិញប៉ុន្តែដោះលែងស្ថិតក្នុងក្រៅឃុំបាទនៅក្រៅឃុំនៅឡើយទេបាទមិនគាត់ដោះលែងនឹងឲ្យវាទម្លាក់ចោលចោលបាត់ចោលប្រកាន់នេះអត់ទេគឺគេហៅថាលែងមន់ក្រៅត្រង់ប៉ុន្តែចងជើងបាទចងជើង បាទចងជើងទៅណារួចបងប្អូនខុសតែបន្តិចគេចាប់យើងវិញអានេះគឺជាច្បាប់ស្រុកខ្មែរយើងដែរដែលរបបភ្នំពេញកំពុងអនុវត្តយ៉ាងប្រសិទ្ធភាពណាដែលលោកគ្រូសនតារាថាច្បាប់ម៉ែវាហ្នឹងគឺគេធ្វើខុសនីតិវិធីខុសអីទាំងអស់ចឹងទៅបាទដោយសកម្មជនយើងដូចសមាជិកគណៈបក្សគ្រូជាតិបងកកពំភាបងហេងចន្ទសធីណាណាគឺជាប់គុកចិត្ត3ឆ្នាំហ្នឹងបាទទៅកាត់ទោសប្រហែលថ្ងៃមុននេះបាទកាត់គាត់ម្នាក់4 5ឆ្នាំចឹងទៅបាទ ឃុំលើសកំណត់លើសតរៈវេលានៃច្បាប់បានចែងគ្រប់សពទាំងអស់ប៉ុន្តែគឺយកច្បាប់មកវាមកធ្វើគឺមានប្រសិទ្ធភាពល្អត្រឹមត្រូវទាំងអស់អត់មានអីទេបាទគឺច្បាប់នៅលើវេមាត់បាទនៅលើវេមាត់អាចច្បាប់ដែរសភាអនុម័តរដ្ឋធម្មនុញ្ញដាក់ចែងដាក់បោះពុំឲ្យប្រើប្រាស់ហ្នឹងលែងមានសិទ្ធិភាពឯរាល់ថ្ងៃបាទលែងមានសិទ្ធិភាពឯហើយដល់ចិត្តបោះឆ្នោតចឹងទៅគេទៅដើរសំដែងនៅនេះនៅនោះទៅបាទ ពេលបោះឆ្នោតហើយគឺចាប់ផ្ដើមកំតិចប្រជាពលរដ្ឋណាមានដីច្រើនប្រជាពលរដ្ឋណាស្រួលយកដីគេដើរសហការជាមួយមន្ត្រីពុករលួយប្លន់ដីជាពលរដ្ឋណាយកទៅពុះជ្រៀកដីរដ្ឋធ្វើអនុប្រយោគចេញអនុក្រឹត្យអនុប្រយោគទៅជាខ្លាយជាដីរដ្ឋបោះមកជាឯកជនមកណាពីពីដីរដ្ឋខ្លាយមកឯកជនចេញអនុក្រឹត្យមួយមកគឺចាប់អញ្ចឹងដីរដ្ឋក្លឹបខ្មែររបស់ឯងនៅសោះតិចតួចហ៎បាននៅសោះតិចតួចហ៎សមានសុទ្ធតែដីពួកអង្គការទាំងអស់ បាទអាហ្នឹងអាហ្នឹងសូមឲ្យពុកម៉ែបងប្អូន បានជ្រាបអញ្ចឹងថារាល់ថ្ងៃនេះគេហែកប្រទេសកម្ពុជាយើងឲ្យទៅចិនឲ្យទៅយួនណាគេហែកប្រទេសកម្ពុជាយើង ក្នុងមន្ត្រីរបបភ្នំពេញណាមន្ត្រីក្រាក់ក្រាក់ហ្នឹងពុះជ្រៀកលក់ឲ្យចិនលក់ឲ្យយួនយកលុយទិញសញ្ជាតិនៅក្រៅប្រទេសយកលុយទិញដីនៅអូស្ត្រាលីនៅអាមេរិកនៅអាឡម៉ង់នៅកាណាដាបងប្អូនសតមន្ត្រីធំធំនៃប្រទេសកម្ពុជាយើងណា ពេលដែលយើងនិយាយទៅថាពួកយើងប្រឆាំងប្រកាប់មុខប៉ុន្តែធនធានខ្មែរយើងរាល់ថ្ងៃបងប្អូនឃើញខ្ទេចខ្ទីអស់ណាខ្ទេចខ្ទីអស់ដោយសាររបបនេះរាល់ថ្ងៃរហូតដល់លោកហ៊ុនសែនណាថារបបតាំងពី79ដល់ឥឡូវបំផ្លាញព្រៃឈើខ្ទេចខ្ទីអស់បែរទៅមានប្រតិកម្មមួយខ្ញុំបានឃើញបងប្អូនយើងធ្វើវីដេអូខ្ញុំមិនដឹងថាបងប្អូនខាងណាទេគាត់ធ្វើវីដេអូឡើយនេះខ្ញុំសូមដកយកវីដេអូគាត់មកចាក់ឲ្យបងប្អូនលោកតានិយាយទស្សនាបន្តិចបាទ ទស្សនាបន្តិចព្រោះមុនបងគាត់សំលេងរបស់លោកហ៊ុនសែនតមកគឺជាគេហៅថាបនតខិនណាណាខ្ញុំស្ដាប់អាផ្លែតនៅមើលផ្លែតហ្នឹងតខិនហ្នឹងគេហែទៅវត្តអីម៉ែវាដឹកឈើយកទៅយួន បាទនេះគឺជាបញ្ជាក់ថារបបពេញរាល់ថ្ងៃនេះឃើញបងប្អូនឃើញព័ត៌មានរាល់ថ្ងៃណាការពិតគេបំលែងព័ត៌មានព័ត៌មានពិតនៃការធ្វើបាបជិះជាន់បុគ្គលិកនាការវើ ប៉ុន្តែយើងចាប់អារម្មណ៍យើងមិនអត់ឲ្យចាប់អារម្មណ៍យើងចាប់អារម្មណ៍ណាការវើលផ្ដោតលើក្រុមហ៊ុនណាការវើលនេះនោះវាទៅនាំគ្នារងឲ្យកំពុងតែបំផ្លាញព្រៃឈើកាប់បំពេញណារុករៀនព្រៃស្រោងយើងអស់ហើយដឹកយកទៅយួន បាទបងប្អូនកុំភ្លេចណានៅតាមព្រំដែនរាល់ថ្ងៃគ្មានព័ត៌មានណាមួយដែលពាក់ព័ន្ធនឹងព្រំដែនពាក់ព័ន្ធនឹងព្រៃឈើពាក់ព័ន្ធនឹងការបូមខ្សាច់ពាក់ព័ន្ធនឹងលុបបឹងលុបទន្លេយកមកផ្សាយឯង ជាផ្សាយតាណាការវើលទេយើងអត់ហាមឃាត់ទេកាពិតណាការវើលរងគ្រោះមែនប៉ុន្តែគេលខោននេះគេបណ្ដោះស្រាយគេទុកឲ្យលខោននេះលាយទៅទៀតបាទទន្ទឹមនឹងគេធ្វើអ្វីផ្សេងផ្សេងកុំឲ្យមានការចាប់រំដោយឧទាហរណ៍ការរៀបចំការបោះឆ្នោតឃុំសង្កាត់ចឹងគេកំពុងតែប្តឹងផ្ដាល់ណាឬក៏គេដកពាក្យបណ្ដឹងដកសកម្មជននៃគណៈបកដែលមានប្រជាធិបតេយ្យកុំឲ្យមានឈ្មោះបោះឆ្នោតអីទៅកុំឲ្យមានការចាប់អារម្មណ៍អញ្ចឹងគេ បន្តឲ្យសកម្មភាពនាការវើនេះនៅធ្វើចលនាដើម្បីបំលែងបំភាន់បំភ្លេចភ្នែកបាទបំភ្លេចភ្នែកប៉ុន្តែនាការវើនៅរងគ្រោះដែរប៉ុន្តែសាច់រឿងគេទុកឲ្យវានៅអញ្ចឹងទុកឲ្យនៅអញ្ចឹងគេមិនដោះស្រាយវារបបក្នុងរំពេញគ្រាន់តែរឿងកពេចកំពឹកប៉ុណ្ណឹងមិនដោះស្រាយបងប្អូនមិនឆ្ងល់ទេណាបងប្អូនគិតដូចខ្ញុំទេបងប្អូនតើយើងយល់ចិត្ត មានឆ្ងល់ទេថាហេតុអីបានរបបនឹងគេទុកឲ្យបុគ្គលិកនាការវល់ដើរតាមចើមផ្លូវចំណាយកម្លាំងរាប់រយរាប់ពាន់នាក់ណាចាប់ដាក់ឡានខៀខាំងចាយកម្លាំងអាញាធមមូលដ្ឋានក្រមបាតដៃទី3ក្រមស៊ីឈ្នួលយកពេលវេលានឹងទៅចាប់ដាក់ឡានទៅចាប់ច្បាច់ដោះច្បាច់កាពេគូតណារុញវាយដល់ធាក់ស្ត្រីហ្នឹងវារូបភាពអាក្រក់ទាំងអស់ហ្នឹងហេតុអីក៏មិនត្រូវបានបញ្ចប់អញ្ចឹងមានន័យថាម៉េច គឺគេអត់ដោះស្រាយទេគឺអស់ពេលវេលាឲ្យបានយូរដើម្បីឲ្យមានការចាប់អារម្មណ៍ទៅរឿងហ្នឹងរឿងផ្សេងផ្សេងទៀតគេកំពុងតែស្រូបយកណាស្រូបយកដូចជាលុកបឹងលុកទន្លេណាបងប្អូនទៅមើលកោះបឹងតមោកចិត្តចិត្តអស់ហើយលុបចិត្តអស់ហើយបាទលុបចិត្តអស់ហើយអត់មានណាថតបង្ហោះដូចមុននេះទេណាបងប្អូនទៅមើលបឹងតំពុនចិត្តឯងនៅសល់ដីប្រហែលជា100 150ហិកតាដើម្បីស្តុកទឹកបន្តិចបន្តួចទេបាទបងប្អូនមើលជុំវិញបឹងស្នោណាបឹងជួយចង្វាបានលុកចិត្តអស់លីងហើយបាទទលេ4មុខដរៃខ្សាត់បានលុកចំចិត្តទលេហើយតើមានបងប្អូនណាប្រហែលអត់មានទេណាតែមានបងប្អូនត្រាំមកច្រើនត្រាំមកច្រើនសង្គមជាតិខ្ញុំនិយាយត្រង់និយាយមុខទូទួលនេះមិត្តភ័ក្ដិខ្ញុំក៏ដោយតែអ្នកណាហូបស្រាឡាយច្រៀងរំបច្ចុប្បន្ននេះ ដែលកំពុងរងគ្រោះពលរដ្ឋយើងកំពុងទឹកភ្នែកមកជាងរំត្រាំមក live វីដេអូតាម Facebook ខ្ញុំ unfriend ចោលបាទ unfriend ចោលជាពមៀនបើឃើញថែមទៀតខ្ញុំនឹងប្លុកចោលមកមិត្តភក្តិដែរបាទមិត្តភក្តិដែរណាយើងត្រូវចេះឈឺចាប់ខ្ញុំមិនហាមឃាត់ទេការហូបចុកសបាយប៉ុន្តែសូមកុំឲ្យមានការបង្ហោះបង្ហើណាកុំឲ្យមានការបង្ហោះបង្ហើវាអាក្រក់ណាអ្នកទឹកភ្នែករាប់សែនអ្នក យើងស្បាយតែមួយគ្រួសារហើយយើងបង្ហោះបង្ហើប្រមូលពលងារផឹកស៊ីស្បាយហឺហែអាហ្នឹងយើងអបអរនឹងដំបូលសន្តិភាពហើយដែលរបបនេះកំពុងតែប្លន់ដីប្រជាពលរដ្ឋបំផ្លាញទ្រព្យសម្បត្តិជាតិយើងណាបងប្អូនមកទៅស្ងាត់ស្ងាត់ទៅក្នុងបន្ទប់ក្នុងផ្ទះជួបជុំគ្រួសារធម្មតាទៅតែបែរទៅជាអូហឹកហាក់អើងកងគឺខ្ញុំសូមមិនរាប់អានខ្ញុំក៏ហើយដែរ បាទអាហ្នឹងចិត្តរបស់ខ្ញុំទេណាតែបងប្អូនផ្សេងទៀតខ្ញុំមិនដឹងទេហ្នឹងទី1ទី2យើងមើលឃើញថារបបនេះសពថ្ងៃជាក់ស្ដែងបងប្អូនវាស្រាក់ខោនៅលើគោកណាស្រាក់ខោលើគោកដូចម្សិលមិញបងប្អូនឃើញកសែតមួយចុះគឺគេបានចាប់ជនជាតិយួនម្នាក់ណាចាប់ជនជាតិយួនម្នាក់ដែរនេសាទខុសច្បាប់នៅលើបឹងទលេសាបណា ដល់មានការប្រតិកម្មពីបណ្ដាញសង្គមខ្លាំងទៅ ចាប់ម្នាក់មកធ្វើនុយបាទអូយបានគោះព្រួងប្រើចាប់បានជនជាតិយួនម្នាក់នេសាទខុសច្បាប់ណាបឹងទលេសាបប៉ុណ្ណានៃអស់ត្រីស្ទើមកបឹងហើយហ្នឹងចាប់បានយួនម្នាក់មកមកនេសាទខុសច្បាប់ណាចិត្តបោះឆ្នោណាបងប្អូនចិត្តបោះឆ្នោណាខ្ញុំតើនិយាយចឹងគេសំដែងឲ្យធ្វើម៉េចយកសម្លេងឆ្នោតនឹងបន្តទៅទៀតបាទសម្លេងឆ្នោតនឹងបន្តទៀត ដល់បោះឆ្នោតហើយបងប្អូនគេថាម៉េចឯងធ្លាប់លឺមន្ត្រីវិរុទ្ធថាប្រព្រឹត្តកាប់ឈើទឹកគោលមន្ត្រីធំធំដល់ឲ្យហ៊ានទៅតវ៉ាទៅទៅទៅប្តឹងទៅចាប់ឯងទៅចាប់ខ្លួនឯងទៅបើកូនសិតកូនលោកធំណាណាតំបន់ខ្លះតំបន់អភិរក្សក៏គ្រប់គ្រងដោយក្រសួងបរិស្ថានអាក្រសួងបរិស្ថានហ្នឹងអ្នកបើកដៃឲ្យតកែឬក៏ឈ្មោះឈើរកស៊ី កាប់ដឹកចូលក្រុមហ៊ុនយួននៅតាមបន្ទាត់ព្រំដែននេះតែឥឡូវនេះកុំឲ្យខាតពេលវេលាសូមលោកតានិយាយបងប្អូនជនរួមជាតិចូលស្ដាប់នៅវីដេអូខ្លីហើយមានវីដេអូមួយពីរផ្សេងទៀតខ្ញុំនឹងចាក់បន្តទៀតបាទសូមជួយបាទនិយាយឡើងហើយតែកាប់អស់ឈើខ្ញុំតាបានអូខេឥឡូវដើម្បី ប្រមូលឈើមកវិញវាយកំទេចផ្ទះចោលទាំងអស់អាណាកសាងក្រោយឆ្នាំ79វាយយកទាំងអស់ព្រោះឈើវានៅក្នុងផ្ទះអ្នកទាំងនោះទ្វាបង្អួចស្អីស្អីនោះនៅក្នុងផ្ទះហ្នឹង មិនដែរបងប្អូនលោកតានិយាយលោកហ៊ុនសែនថាអស់ឈើដោយសារជាពលរដ្ឋកាប់ឈើយកមកធ្វើផ្ទះហើយបើចង់រក្សាឈើឡើងវិញតទៅរូបផ្ទះជាពលរដ្ឋបងប្អូនយល់យ៉ាងម៉េចដែរនៅសំណេររបស់លោកហ៊ុនសែននិយាយនេះតើព្រៃឈើកម្ពុជាដែលពលរដ្ឋតិចតួចណាស់ដែលកាប់ឈើមិនកាប់ទេទិញឈើពីរោងអាឈើមួយចំនួនដែលមានតម្លៃថ្លៃហ្នឹង យកមកធ្វើផ្ទះគេចោទថាពលរដ្ឋខ្មែរហ្នឹងចាប់ឈើយកមកធ្វើផ្ទះហ្នឹងបានអស់ចារណាទាំងអស់គ្នានឹងតែជាជនជាតិបងប្អូនទាំងអស់គ្នាចារណាទាំងអស់គ្នាបាទកុំថាខ្ញុំចេះតែថាបាទថាចេះថាការពិតស្រុកខ្មែរយើងឃើញភាពគេបំផ្លាញព្រៃឈើដឹកនាំខ្លួនឯង បើកដៃឲ្យទ្រីភាពបើកដៃឲ្យក្រុមហ៊ុនយួនក្រុមហ៊ុនចិនដឹកឈើឡើងខូងផ្លូវដឹកឈើយកទៅយួនរហូតដល់បាយការរបស់អឺរ៉ុបក្នុងមួយឆ្នាំមួយឆ្នាំឈើនាំចូលទៅយួន ដឹកចេញទៅអឺរ៉ុបបានមិនក្រោម4000លានដុល្លារ4000លានដុល្លារបងប្អូនច្រើនជាង ប្រាក់ចំណូលរបស់ប្រទេសកម្ពុជាយើង ទាំងមូលទូទាំងប្រទេស GDP របស់ប្រទេសខ្មែរទៀតណា ដែលចុងក្រោយលោកហ៊ុនសែនទម្លាក់កំហុសទាំងអស់នោះមកលើប្រជាពលរដ្ឋកាប់ឈើយកមកផ្ទះតើបងប្អូនគ្រប់គ្រងនៅសម្ដីរបស់មេដឹកនាំយើងដែលខាងបីខាងបំផ្លាញជាតិបំផ្លាញប្រជាពលរដ្ឋទេណាបងប្អូនយល់យ៉ាងណាដែរព្រោះសម្ដីរបស់លោកហ៊ុនសែនមិញណា គាត់មានលុយច្រើនមកពីណាហើយមន្ត្រីយើង ល្បីហើយក្នុងបណ្ដាញសង្គមក្នុងព័ត៌មានអាស៊ីសេរី VOA ក៏មានឯកសារមួយចំនួនធំដែលឃើញត្រីភាពដើរតួឲ្យជំនួសហ៊ុនសែនបានកាប់បំផ្លាញព្រៃឈើគ្រប់សពបែបយ៉ាងគ្រប់ខេត្តក្រុងទាំងអស់ចំក្រោយក៏ចោតប្រជាពលរដ្ឋយើងជាអ្នកបំផ្លាញព្រៃឈើទៅវិញអ្នកកាប់យកឈើផ្ទះវិញណាចាស់ចាស់គេតែងតែមាន លោកតាលោកយាយតែតែនិយាយថាសំដីសជាតិញាតសពូចណាលោកតានិយាយបងប្អូនជាតិក្តាប់នេះថាពាក្យហ្នឹងវាយ៉ាងម៉េចណាសូមសូមអបចារណាទាំងអស់គ្នាបាទអញ្ចឹងឲ្យបានលោកតានិយាយបងប្អូនជនក្នុងជាតិសូមឲ្យពិចារណានៅអ្វីដែលរបបនេះតែងតែបំភាន់ការពិតនិងអ្វីនិយាយមិនការពិតនេះគឺបោកបានប្រជាពលរដ្ឋ ជាច្រើនឆ្នាំហើយចឹងហើយគេនៅបន្តបន្តបោកថែមទៀតបាទនៅចង់បោកថែមទៀតដល់យើងមើលឃើញថាអូសំទោសបងជាប់ឡាយបាទចឹងហើយត្រង់នេះសូមឲ្យបងប្អូនលោកតាលោកយាយជនរួមជាតិពិចារណាទាំងអស់គ្នាបាទពិចារណាអស់គ្នាគឺគឺយើង គឺយើងទាំងអស់គ្នាត្រូវស្វែងយល់បាទស្វែងយល់អំពីរបបនេះតែងតែ បំបំគេហៅថាបំបំភាន់ការពិតបំភាន់ការពិតប្រជាប្រតិរបស់ប្រជាពលរដ្ឋបោកបាន ប្រជាពលរដ្ឋមួយចំនួនដែរយើងមើលឃើញថាវាវាវាវាស្រួលបោកបានណាប៉ុន្តែ សម័យនេះបោកលែងបានបងប្អូនបោកលែងបាន គឺយើងដឹងទាំងអស់គ្នាថាប្រជាពលរដ្ឋរងគ្រោះណារងគ្រោះជាង40ឆ្នាំហើយ បាទជាង40ឆ្នាំហើយចឹងហើយយើងមិនអាចឲ្យរបបនេះបន្តបោកយើងទៀតទេបាទបន្តបោកយើងបានទៀតទេបាទយើងត្រូវភ្ញាក់រលឹកទាំងអស់គ្នាឥឡូវចិត្តបោះឆ្នោតគេសម្ដែងរខោនដូចទៅបឹងទលេសាបណាដូចទៅបឹងទលេសាបអីណាចុះចាប់យួនខុសច្បាប់ទៅចាប់អីយួនខុសច្បាប់នេសាទទៅចាប់អាយួនចូលមកខុសច្បាប់នោះបានអស់ជូនទៅយួនវិញ តែខ្ញុំឮថ្មីថ្មីប្រហែលខែមុននេះក្រសួងអន្តោវេសទៅលឹកជគុំសុំវប្រទេសវៀតណាមឲ្យទទួលជនភៀសខ្លួនសំទោសជនតោវេសយួនខុសច្បាប់ទៅប្រទេសយួនវិញយួនបានឆ្លើយតបថាគេអត់ទទួលទេអ្នកដែលមកសពខ្មែរហើយគឺមកហើយអត់អាចទទួលយកទៅវិញបានទេនេះគឺជាអ្វីដែលយើងដកស្រង់ចេញពីកាសែតបានចុះផ្សាយថា ក្រសួងតៅវេះហ្នឹងគេសំណពើឲ្យយួនហ្នឹងណាទទួលពលរដ្ឋខ្លួនយកទៅប្រទេសវៀតណាមវិញប៉ុន្តែវៀតណាមអត់ព្រមអត់ឆ្លើយតបថាអត់ព្រមទេគឺមកមកហើយគេនៅយូរហើយឃើញតើបើរបៀបនេះខ្មែរយើងមិនលីប្រទេសទេណាឥឡូវនេះគេមិនដេញយួនទេគេទៅបង្អើលយួន ថាកុំឲ្យរត្រីច្រើនពេកព្រោះថៃលើអស់ហើយចិត្តបោះឆ្នោត ចេញសំដែងតិចទៅណាសាមញ្ញចាប់បានយួនម្នាក់ថតដាក់ សារព័ត៌មានដាក់អីទៅថាចាប់បានយួនម្នាក់បងប្អូនជឿទេលើបឹងទលេសាបមានយួនតែម្នាក់មានយួនតែម្នាក់នេសាទចាប់បានតែម្នាក់បងប្អូនជឿទេទាំងអស់គ្នាលោកដាវយើងជនជាតិដោយកាលខ្ញុំនៅក្រមរក្សាខណ្ឌច្បារអំពើអញ្ចឹងជុំប្រចាំខែ គឺយើងតែងតែប្រជុំប្រចាំខែថ្ងៃទី23 24 25ហ្នឹងគេហៅប្រជុំចុងខែណា ចឹងរបាយការណ៍មួយដែលខ្ញុំសេវទុកតរាល់ថ្ងៃគឺតែសូត្រធွာសូត្រធွာហ្នឹងវាមិនមែនទៅសូត្រអីអឺនេះណាទៅសូត្រធွာចំអាជនជាតិយួននៅសំខាន់ច្បារអំពើមានតែ4នាក់ស្រី2ប្រុស2មានតែ4នាក់បងប្អូនបងប្អូនអ្នកនៅភ្នំពេញអ្នកនៅឆ្លងកាត់ច្បារអំពើនៅខណ្ឌមានខណ្ឌច្បារអំពើខណ្ឌមានជ័យយើងនិយាយខណ្ឌច្បារអំពើមួយបានណា តើយួនមាន4នាក់ពិតប្រាកដទេឥឡូវដូចគ្នាចឹងយួនពេញបឹងទលេសាបតែចាប់បានយួនតែម្នាក់នេសាទខុសច្បាប់គេបោកបន្តបោកខ្មែរយើងយ៉ាងមានប្រសិទ្ធភាព គឺយករូបភាព1000 10000ករណីយក តែមួយមកបង្ហាញគឺលុបកំហុសគេទាំងអស់នេះគេហៅថានយោបាយប្រជាមិផុតនយោបាយប្រជាផុតណា យកបែបជាផុតចឹងហើយបានល្ងាចនេះ នៅក្នុង page របស់លោក ធានសាមញ្ញស៊ីគាត់នឹងមានប្រធានបទមិញសំទោសដែរដែលខ្ញុំអត់បាននិយាយពីប្រធានបទនៅអឺក្រុមអឺវាគ្មិនដែលឡើងទូទួពេកលោកធាននោះគឺអត់បាននិយាយប្រធានបទបាទនេះឥឡូវខ្ញុំសូមបង្ហាញបាទនេះគឺជាប្រធានបទនៃការផ្សាយក្នុងពេករបស់លោកធានសំស៊ីល្ងាចនេះ គឺនយោបាយប្រជាវិផុតរបស់លោកហ៊ុនសែនមុនពេលរបស់ឆ្នោតណាអញ្ចឹងសូមបងប្អូនបងប្អូនគ្នាចូលរួមតាមដាននិងទស្សនាទាំងអស់គ្នានៅល្ងាចនេះដែលតារាវាគ្មិនកិត្តិយសយើង4រូបនេះសិតតែជាអ្នក ល្បីល្បីបាទធ្លាប់ឡើងចេញមតិក្នុងទូទួលមនសការឬខងកម្មវិធីទូទួលផ្សេងផ្សេងអនឡាញនេះយើងដឹងទាំងអស់គ្នាហើយបាទ ហើយពួកគាត់និយាយអ្វីដែលជាការពិតអត់និយាយការពីអត់និយាយបំផ្លើសបំផ្លេចទេគឺនិយាយដែលប្រជាពលរដ្ឋរងគ្រោះសពថ្ងៃ បាទរងគ្រោះសពថ្ងៃដូចជាបុគ្គលិកនាការវើលចឹងដែលខ្ញុំសូមយក អត្តបទក៏ជាសំណេរជាសារសម្លេងរបស់អង្គការលីកាដូ ចាក់ពីម្សិលមិញម្សាយថ្ងៃនេះចាក់សារឡើងវិញកុំឲ្យបងប្អូនមួយចំនួនតែគាត់មិនទាន់បានស្ដាប់តែគាត់មិនទាន់បានទស្សនានោះ ស្ដាប់ឡើងវិញតើអ្វីទៅដែលការជិះជាន់ធ្វើបាបធ្វើទុកបុកម្នេញពីរបបភ្នំពេញទៅដល់លើបុគ្គលិកនាការវើជាស្ត្រីភេទណាមានការចាប់ច្បាច់ដោះចាប់គូតបោកដល់បែកមុខបែកភ្នែកឬក៏យកពួកគាត់ទៅដាក់ចោលរហូតទៅដល់ការតវ៉ារបស់គាត់ណាតាមដានដល់មូលដ្ឋានផ្ទះគាត់ប៉ុនប៉ងចាប់រំលោភផ្លូវភេទទៅទៀតនេះខ្ញុំមិនមែននិយាយខ្លួនឯងទេណា គឺនិយាយចេញពីរបាយការណ៍របស់អង្គការលីកាដូបាទអញ្ចឹងសូមស្ដាប់ទាំងអស់គ្នាដូចតទៅសូមជួយក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី25ខែមីនាឆ្នាំ2022ការបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងឡើងខ្លាំងឡើងទៅលើកោតក្រ នីថ្មីថ្មីនេះអាញាធរបានបង្កើនការខាត់ខ្លួននិងការប្រើប្រាស់អំពើហិង្សាគួរឲ្យព្រួយបារម្ភទៅលើសមាជិកសហជីពនៅខាងមុខក្រុមហ៊ុន Casino NagaWorld ក៏ដូចជាការរដ្ឋបិទខ្លាំងឡើងចំពោះអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានដែលឃ្លាំមើលការបង្ក្រាបកាន់តែអាក្រក់ទៅអាក្រក់ទៅពីសំណាក់អាញាធរយើងខ្ញុំជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោមសូមស្នើសុំរាជរដ្ឋាភិបាលឲ្យបញ្ឈប់ស្ថានភាពតានតឹងនេះហើយបញ្ឈប់ការបំផិតបំភ័យលើកោតក្រម្ដងហើយម្ ម្ដងទៀតដែលរួមមានការដឹកអ្នកទាំងនោះទៅកាន់កន្លែងដែលឆ្ងាយពីទីក្រុងហើយទុកពួកគេចោលនៅពេលយប់ជ្រៅស្ងាត់យើងខ្ញុំព្រួយបារម្ភចំពោះវិធានការថ្មីថ្មីនេះពីសំណាក់អាជ្ញាធរដែលបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានមិនឲ្យឃ្លាំមើលការបន្តប្រើប្រាស់អំពើហិង្សាទៅលើកោតក្រអហិង្សា ដែលភ ieck ច្រើនជាស្ត្រីជាច្រើនលើកច្រើនសារអាជ្ញាធរបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានពីការថតរូបឬឈរនៅចិត្តទីតាំងនៃការខាត់ខ្លួន បែបហិង្សាទាំងនេះ អ្នកសារព័ត៌មានត្រូវបានគំរាមកំហែងចាប់ខ្លួនដោយសារចោះយកព័ត៌មានស្ដីពីកោតកម្មហើយជាច្រើនករណីទៀតអាជ្ញាធរបានបណ្ដេញអ្នកឃ្លាំមើលនិងអ្នកសារព័ត៌មានចេញឆ្ងាយខណៈដែលអាជ្ញាធរចាប់សែងកោតកោទៅកាន់រថយន្តក្រុងយ៉ាងហិង្សាពួកគេក៏បានគំរាមឃាត់ខ្លួនអ្នកឃ្លាំមើលជាមួយកោតកោនៅទីតាំងធ្វើចាក់តាល័យសាក់ COVID-19 ផងដែរ ក្នុងករណីមួយចំនួនអាញាធរបានបង្ខំអ្នកឃ្លាំមើលឲ្យលុបរូបភាព និងវីដេអូអំពីហេតុការណ៍ដែលអាចបង្ហាញនៅពេលក្រោយថាការខត់ខ្លួនដោយរំលោភបំពានទាំងនេះគឺជាប្រភពនៃភាពអាម៉ាស់និងមិនសមហេតុផលផ្អែកតាមច្បាប់ជាតិនិងអន្តរជាតិប្រសិនបើអ្នកឃ្លាំមើលនៅតែបន្តត្រូវបានរដ្ឋបတ်យើងខ្ញុំភ័យខ្លាចថា ការប្រើប្រាស់អំពើហិង្សានិងការរំលោភបំពានអាចនឹងកើនឡើងបន្ថែមទៀតអំឡុងពេលការបង្ក្រាបនេះលើសពីនេះនាថ្មីថ្មីនេះអាញាធរបានរុញគឧតកោចូលទៅក្នុងរថយន្តក្រុងយ៉ាង ទាំងហឹង្សាហើយដឹកអ្នកទាំងនោះទៅកាន់ជាយក្រុងហើយទុកពួកគេចោលដោយបង្ខំឲ្យពួកគេរកមធ្យោបាយធ្វើដំណើរត្រឡប់មកផ្ទះវិញដោយខ្លួនឯងសកម្មភាពនេះគឺជាសកម្មភាពដែលមិនត្រឹមត្រូវទាំងស្រុងនិងជាការដាក់ទណ្ឌកម្មយ៉ាងច្បាស់មកលើក្រុមកោតក្រនៃសមាជិកសហជីព Nagawal ដោយមិនមានមូលហេតុស្របច្បាប់ណាមួយត្រូវបានលើកឡើងដោយអាជ្ញាធរកោតក្រជាស្ត្រីមកពីសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagawal ត្រូវបានដាក់គោលដៅជាមួយអំពើហិង្សា ការបៀត បៀនផ្លូវភេទការចាប់ដាក់ពន្ធនាគារនិងការអនុវត្តដោយរំលោភបំពាននៃវិធានការការការពារ ជំងឺ Covid-19 ដើម្បីឆ្លើយតបទៅនឹងកោតកម្មអហិង្សារបស់ពួកគេចាប់តាំងពីខែធ្នូឆ្នាំ2021កាលពីថ្ងៃទី29ខែធ្នូឆ្នាំ2021មានហេតុការណ៍នៅក្នុងវីដេអូមួយ ដែលអាញាធរបានប្រើប្រាស់ភាសាអាក្រាមដោយមិនសមរម្យទៅលើកោតកម្មម្នាក់ព្រមទាំងបានគំរាមរំលោភបំពានផ្លូវភេទលើរូបនាងផងដែរកាលពីថ្ងៃទី22ខែកុម្ភៈបរ រសជាអាញាធរម្នាក់បានចាប់និងច្របាច់សូដនរបស់ស្ត្រីជាកោតក្រម្នាក់ខណៈដែលនាងកំពុងត្រូវបានបង្ខំឲ្យចូលក្នុងរថយន្តក្រុងកាលពីថ្ងៃទី22ខែមីនាកោតក្រជាស្ត្រីម្នាក់ត្រូវបានអាញាធរដាល់ចំភ្នែកនៅពេលដែលអាញាធររុញច្រានយ៉ាងហិង្សាបង្ខំឲ្យកោតក្រចូលក្នុងរថយន្តក្រុងសកម្មភាពទាំងនេះគឺមិនអាចទទួលយកបានឡើយ សហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagawal បានធ្វើកោតកម្មរបស់ពួកគេដោយសន្តិវិធីនិងក្នុងក្របខ័ណ្ឌនៃច្បាប់ជាតិនិងច្បាប់អន្តរជាតិដែលធានាអំពីសិទ្ធិក្នុងការជួបជុំនិងប្រមូលផ្តុំគ្នាដោយសេរីប៉ុន្តែការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះកោតកម្មនេះគឺជាការចាប់ខ្លួនអ្នកដឹកនាំសមាជិកនិងសកម្មជនសហជីពចំនួន11រូបទៅវិញពាក់ព័ន្ធនឹងបទចោទមិនត្រឹមត្រូវបើទោះជាជិត3ខែក្រោយមកអ្នកទាំងនោះត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះ ដ៏អាសន្នក្តីក៏បត់ចោតទៅលើពួកគេមិនទាន់ត្រូវបានទម្លាក់ចោលនៅឡើយទេអាញាធរនៅតែបន្តរុញច្រានបង្ខំនិងខាត់ខ្លួនកោតកោនៃសមាជិកសហជីព Nagawer រាប់រយនាក់ទៅក្នុងរថយន្តក្រុងស្ទើរតែរាល់ថ្ងៃក៏ដូចជាដឹកអ្នកទាំងនោះដោយមិនត្រឹមត្រូវទៅកាន់មណ្ឌលចតាលេសាហើយថ្មីថ្មីនេះដឹកយកទៅទុកចោលនៅទីតាំងដាច់ស្រយាលមួយកន្លែងនៅជារាជធានីភ្នំពេញយើងខ្ញុំសូមសំណូមពរដោយទទូចឲ្យរាជរដ្ឋាភិបាលចាប់ផ្ដើមបញ្ឈប់ស្ថានភាពតានតឹងនេះនិង និងចាត់វិធានការច្បាស់លាស់ដើម្បីដោះស្រាយវិវាទការងារនេះដែលរួមការធានាឲ្យក្រុមហ៊ុន Nagawer ចូលរួមចរចាដោយភាពស្មោះត្រង់និងគោរពច្បាប់ជាតិជាធរមាន សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់អង្គការ Likido www.likido-cambodia.org បាទមិនដែរបងប្អូនលោកតានិយាយស្ដាប់ហើយយល់យ៉ាងណាដែរ ចំពោះអ្វីដែល របបភ្នំពេញកំពុងតែធ្វើបាបលើប្រជាពលរដ្ឋនេះមិនមែនតាមខេត្តទេណាក្នុង25ខេត្តដូចនេះមិនមែនតាមខេត្តឆ្ងាយឆ្ងាយយើងគឺនៅជាប់របងផ្ទះលោកហ៊ុនសែននៅក្បែរវិមានឯករាជ្យតែម្ដងគឺក្រុមហ៊ុន Naga World ណាឃ្លៀតគ្នាអត់បាន1គីឡូដីផងអត់បាន1គីឡូដីផងណា លោកហ៊ុនសែនប្រើរបបរបស់គាត់ធ្វើបាប បុគ្គលិកនាការវល់ដល់ប្រៃផ្សាយបែបនេះចុះតម្រាំតែពលរដ្ឋខ្មែរយើងនៅតាមបណ្ដាខេត្តនៅតាមបណ្ដាខេត្តដែលកំពុងរស់នៅជាប់ព្រំដែនយួនណាកំពុងរស់នៅជាប់បឹងទលេសាបកំពុងរស់នៅជាប់ប្រាសាទព្រះវិហារដែលគៀមរង ដូចតំបន់អប្សរានោះគ្មានប្លង់អីច្បាស់លាស់ដើរតែបង្ក្រាបប្រជាពលរដ្ឋសង់តរោងបដោះកូនឈើយូរណាស់ហើយវាទៅរុះរើណាដីប្រជាពលរដ្ឋនៅជុំវិញបឹងទលេសាបបង្ខំចិត្តដែលពួកគាត់ទិញពីលោកអញ្ញាអ្នកមានលុយ ដែលកាប់បំផ្លាញព្រៃឈើយកដីទៅលក់ឲ្យប្រជាពលរដ្ឋឥឡូវគាត់ខ្លាចជារងគ្រោះមួយជាន់ទៀតណាហើយយកអស់រឹបបានតែដីអ្នកក្រីក្រតូចតាច តែមន្ត្រីធំធំរបបក្រុងភ្នំពេញគឺអត់ហ៊ានទី នៅជំនិចបឹងទលេសាបណាសុកទូចបានទៅសម្ដែង នៅជុំវិញបឹងទលេសាបម្ដងហើយថាដីរាប់សែនហិកតាត្រូវបាន មន្ត្រីធំធំក្នុងជួរគណៈបកប្រជាជនព្រោះអត់មានមន្ត្រីធំធំខាងគណៈបកប្រឆាំងទេគឺមន្ត្រីធំធំតែមានអំណាចណាទៅរុករៀនកាប់ព្រៃឈើយកដីនឹងលក់ឲ្យប្រជាពលរដ្ឋឥឡូវពលរដ្ឋនឹងរងគ្រោះមួយជាន់ទៀតណាឃើញសុកទូចនិយាយចប់បិទមាត់សុកទូចថាឈប់និយាយប៉ះពាល់កូនអញប៉ះពាល់បងប្អូនអញប្រឡងអញឥឡូវនេះគាត់ទៅនិយាយមួយទៀតគាត់ថាចូលទៅបឹងទលេសាបឃើញសុទ្ធតែឆក់ត្រីនៅបឹងទលេសាបខុសច្បាប់ បាទឆក់នៅបឹងទលេសាបហ្នឹងខុសច្បាប់ណាសួរថាហេតុអីវាចែកដល់ម្លេះ មុខបនមុនបោះឆ្នោតគឺមានសកម្មភាព របៀបជាការស្រាវជ្រាវអីចឹងទៅចុះអាមន្ត្រីកសិកម្មអាមន្ត្រីបរិស្ថានអស់ហ្នឹងងាប់អស់ហើយមើលបងប្អូនតើជាជនជាតិជួយពិចារណាទាំងអស់គ្នាណាពួកនោះស៊ីប្រាក់ខែយើងណាស៊ីប្រាក់ខែជាពលរដ្ឋទាំងអស់គ្នាក្នុងមួយឆ្នាំឆ្នាំចំណាយរាប់ពាន់លានសម្រាប់ចាយលើ មន្ត្រីរាជការសាធារណៈទាំងអស់នេះតើមន្ត្រីបរិស្ថានមន្ត្រីកសិកម្មមន្ត្រីអីហ្នឹងវាប្រកាច់ងាប់អស់ឬក៏វាអត់ហ៊ានធ្វើឬក៏តលតែហ៊ុនសែននិយាយប្រហែលថ្ងៃមុននេះនៅកំពង់ស្ពឺឯងផ្លូវលេខ51ដាក់ពួតប្រើប្រាស់តាចង្វាយខេតចង់ដកចង្វាយខេតចង់ដកមន្ត្រីកសិកម្មមន្ត្រីនេះហ្នឹងបានទៅឃើញរូបភាពចាប់យួនម្នាក់នៅបឹងទលេសាបយកមកណា ផ្ទៃមួយតលតែហ៊ុនសែនស្រែកឬយ៉ាងម៉េចបើខ្ញុំវិញ នៅក្រមរបបបែបនេះបើខ្ញុំជាមន្ត្រីរដ្ឋមន្ត្រីខ្ញុំសូមលាឈប់ឯងដោយសារអាភ័យឯកសិទ្ធក្នុងនាមរដ្ឋមន្ត្រីនេះអត់មានសិទ្ធសម្រេចណាអត់មានសិទ្ធសម្រេចអញ្ចឹងគឺសូមលាឈប់វាអាម៉ាស់ខូចពងខូចពងអស់ហើយណាខូចពងសាវតាអស់ហើយ ខំរៀនសូត្រខំបានធ្វើមន្ត្រីធំបែចុងក្រោយតរតែលោកហ៊ុនសែនស្រែកងោកងាក់ទៅចង់ដកមន្ត្រីណាអីទៅទៅបានធ្វើស្វះស្វែងទៅចាប់មួយមកសំដែងអខោនទៅអា1000 10000 10000អ្នកទៀតរួចខ្លួនទៅបឹងទលេសាបអស់ត្រីលីងរហូតដល់ខ្មោចអាតាខាន់សវណ្ណថា ខ្មែរយើងរងងបើគ្មានយួនចិញ្ចឹមត្រីអត់មានត្រីស៊ីសប្ដថ្ងៃណា មកតាសំខាន់សម្បានខ្ញុំនឹងចាំបំមាត់ឌៀលខ្មែរខ្មែរយើងជួយចាប់ទេបងប្អូនណាថាខ្មែរយើងនឹងជាខ្មែរពូជខ្មែរល្ងងណាការពិត ខ្មែរសម្បូរត្រីណាពីសម័យមុនមកតែដោយសាររបបសពថ្ងៃនេះអនុញ្ញាតឲ្យជនបរទេសជាជនជាតិយូរនេះមកចូលពីពេញទឹកដីយើងហើយក៏ អឺគេហៅថាមកនេសាទខុសច្បាប់កាលពីមុនមកគាត់តែយកលបយកទ្រូមកទេតែឥឡូវនេះគេមកគេមិនមែនយកលបយកទ្រូមកណាបងប្អូនគឺគេយកគ្រឿងឆក់គ្រប់បែបយ៉ាងមកទៀតបាទបាទសូមទោសបងប្អូនយើងដែលខលមកបាទសូមឡាយតិចសិនចិត្តចប់ហើយបាទ ប្រនេះសូមឲ្យបងប្អូនលោកតានិយាយពិចារណាទាំងអស់គ្នាបាទមុនបោះឆ្នោតអត្តន័យពាក្យស្លោកមួយបងប្អូនត្រូវចាំដើរសំពះអង្វរលិនតួមានតែគណៈបកជាជនទេមានសុខសន្តិភាពមានតែគណៈបកជាជនទេ ដែលជួយប្រជាពលរដ្ឋខ្មែរបងប្អូនជឿទេបងប្អូនចាំទេ9ឆ្នាំហ្នឹងតើប្រជាពលរដ្ឋខ្មែររង គ្រោះកម្រិតណា តើគណៈបកប្រជាជនងាប់ទៅណាហើយបានអត់ដោះស្រាយជូនជាពលរដ្ឋចាប់ពលរដ្ឋដាក់គុកវាយសម្លាប់ដីកន្លែងដីឃ្លីខ្លះដូចនៅខេត្តមន្ទីរមានជ័យខេត្តបាត់ដំបងចាប់ម្ចាស់ដីដាក់គុកហើយបាន3ថ្ងៃមកសម្លាប់គាត់ចោលទៀតឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវទៅអត់រអត់ឃើញតល់សពថ្ងៃណាក្បែររបងផ្ទះលោកហ៊ុនសែននៅក្រុងតាខ្មៅតំបន់ពលានជនហោថ្មីដីរាប់ រយហត្តាដែលរបបហ៊ុនពេញកំពុងតែអភិវឌ្ឍលឿនយន្តហោះអត់ដោះស្រាយជូនប្រជាពលរដ្ឋជាពលរដ្ឋមួយចំនួនគាត់យល់ច្រឡំថាមានការអភិវឌ្ឍមានការរីកចម្រើន ការពិតមានការអភិវឌ្ឍមានការកាប់សម្លាប់មានការចាប់ដាក់គុក មានការបំផិតបំភ័យគ្រប់រូបភាពទាំងអស់រដ្ឋភ្នំពេញបង្កើតថាមានការអភិវឌ្ឍទើបមានការរីកចម្រើនតែសម្រាប់ខ្ញុំជាពលរដ្ឋខ្មែរ មានការអភិវឌ្ឍមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់មានការចាប់ដាក់គុកជាហូរហែណាគម្រាមកំហែងសពថ្ងៃបងប្អូនឃើញហើយបងប្អូនឃើញហើយម្លែងមានហ៊ានអ្នកស្រែកអ្នកថាដាក់កម្លាំងពួកបាត់ដៃទី3ទៅក្នុងភូមិនឹងឃ្លាំមើលអាណាហ៊ានចេញប្រឆាំងខ្លាយជាអង្គការផ្នែកបំណោះដោយខ្មែរក្រហមដែរហើយរាល់ថ្ងៃប្រទេសកម្ពុជាយើងណា ណាហ៊ានខ្លាំងបាត់ខ្លួន ណាហ៊ានខ្លាំងគ្រោះថ្នាក់ចរាចរណ៍ងាប់នេះមួយថ្ងៃឃើញលោកហ៊ុនសែននិយាយថារកដកមន្ត្រីណា អីមិនធ្វើការស្អីណាណីឆាតខោទេបងប្អូនសម្ដីហ៊ុនសែនសម្ដីសជាតិបាទគាត់ថាតែអញ្ចឹងទេប៉ុន្តែអាកូនចៅបងប្អូនចាំមើលធ្វើលឹះដើមបងប្អូនចាំទេលោកហ៊ុនសែនថា បើការពារព្រៃឈើបានកាត់កគាត់ចោលកគាត់ដើរដែរទៅព្រៃឈើអស់លីណារត់ឃើញណាប្រជាពលរដ្ឋខ្មែរទៅដាក់ញាត់ប្រិតមេដៃឲ្យហ៊ុនសែនជួយហ៊ុនសែនថាអត់ដែលបានទទួលញាត់ទេចុះទៅកាយាល័យអាណាគេដែលទៅទទួលក្រុមដើមពូរហូតចាំសម្ដេចដោះស្រាយចាំសម្ដេចដោះស្រាយដាក់មកខុតការឡៃរហូតចុងក្រោយហ៊ុនសែនថាអត់ដែលបានដឹងផង ណាត្រង់នេះហើយដែលបងប្អូនជនរួមជាតិពិចារណាទាំងអស់គ្នា បាទពិចារណាទាំងអស់គ្នាខ្ញុំមិនដឹងនិយាយថាម៉េចឲ្យសមអ្វីដែលលោកហ៊ុនសែននិយាយទេបាទទាំងហើយឥឡូវនេះដោយសារមានក្រុមការងាររបស់ខ្ញុំបាទចង់ចូលរួម ក្នុងកម្មវិធីនេះខ្ញុំសូមអនុញ្ញាតដើម្បីឲ្យគាត់ចូលខ្ញុំនឹងបាញ់ Zoom ឲ្យគាត់ អឺសំទោសអឺលីងគាត់ចូលបាទហើយបងប្អូន ចាំជួបជាមួយក្រុមការងារយើង បន្តិចមើលជាតារាស្រីស្អាតបាទក្រុមការងារទទួលមនសិការខ្ញុំមិនទាន់បញ្ចេញឈ្មោះទេបាទចាំជួបទាំងអស់គ្នាបាទចាំជួបទាំងអស់គ្នាតើយ៉ាងណាដែរបាទព្រោះលាក់សិនបាទសូមលាក់សិនហ្នឹងហើយអញ្ចឹងអ្វីអ្វីដែលរបបភ្នំពេញកំពុងធ្វើសពថ្ងៃនេះ បងប្អូនចូលស្ដាប់នៅល្ងាចនេះតាមហៅថាអឺសំដុសតាមអ្វីដែរអ្នកវាគ្មិនយើងបកស្រាយនៅល្ងាចនេះ បាទបកស្រាយនៅល្ងាចនេះបាទដើម្បីឲ្យបងប្អូនយើងតាមដានទស្សនាជ្រាបច្បាស់ថាតើអ្វីទៅដែលរបបភ្នំពេញកំពុងប្រធ្វើប្រជាផុតមុនបោះឆ្នោតបាទមុនបោះឆ្នោត បាទមុនមកឆ្នោតគេតែងតែបង្កើតព្រឹត្តិការណ៍អូស្រឡាញ់ប្រជាពលរដ្ឋណាយកចិត្តទុកដាក់រហូតដល់កូនហ៊ុនសែនថ្ងៃទី20ប្រហែលបងប្អូនហ្នឹង23មិនដឹងថ្ងៃទី13មិនចាំថ្ងៃទេបាទគឺគេថាទីណាមានគណៈបកប្រជាជនបើសំទោសទីណាមានប្រជាពលរដ្ឋរងគ្រោះទីនោះមានគណៈបកប្រជាជនបងប្អូនផ្ទះដៃព្រុលពិតប្រកប ទីណាមានកន្លែងរងគ្រោះទីនោះមានឈ្មោះមន្ត្រីគណៈបកប្រជាជនទៅច្បាច់កោជារដ្ឋទៅវាយជារដ្ឋត្រឹមត្រូវកូនហ៊ុនសែននិយាយត្រឹមត្រូវប៉ុន្តែគាត់និយាយពាក្យអស់គាត់និយាយអស់គាត់និយាយអស់ទេណារាល់ថ្ងៃសួរថាគណៈបកប្រឆាំងមួយលើដែលទៅយកដីជារដ្ឋតើនិយាយបងប្អូនជនជាតិទាំងអស់គ្នា គណៈបពប្រឆាំងមួយណាដែលទៅយកដីប្រជាពលរដ្ឋដែលទៅកាប់បំផ្លាញព្រៃឈើដែលទៅលុបបឹងលុបទន្លេធ្វើឲ្យប្រជាពលរដ្ឋទឹកភ្នែកលើកឧទាហរណ៍តែម្នាក់មកកុំឲ្យទៅចាប់មន្ត្រីគណៈបពប្រឆាំងដាក់គុកកុំឲ្យទៅលួចសម្លាប់ពួកគាត់កុំឲ្យទៅវាយគាត់បែកក្បាលទៅបានហើយមកដល់ម៉ោងនេះ34នាក់ហើយដែលរបបក្រុងភ្នំពេញបានវាយគណៈបកសមាជិកគណៈបកសង្គ្រោះជាតិរបួសស្លាប់បាត់បង់អាយុជីវិតទៅទៀត អានេះដែលខ្ញុំចង់ជម្រាបប្រាប់ពុកម៉ែបងប្អូនបាទអរគុណឥឡូវនេះដោយឃើញតារាកិត្តិយសរបស់យើងជាស្ត្រីបានចូលមកហើយហើយឃើញគាត់កំពុងរៀបចំខ្លួនខ្ញុំនឹងសូមអនុញ្ញាតលើកគាត់ឡើងមកបន្តិចទៀតនេះដើម្បីឲ្យ បានដៃគូជាមួយខ្ញុំព្រោះខ្ញុំខានជួបគាត់យូរហើយ បាទអញ្ចឹងឥឡូវនេះឃើញគាត់ថាបើឲ្យសញ្ញាមកថាអូខេហើយឲ្យសញ្ញាមេដៃមកខ្ញុំនឹងលើកគាត់ឡើងភ្លាមបាទឃើញគាត់កំពុងរវល់បាទកំពុងរវល់បាទអញ្ចឹងទេ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 មកជួបជាមួយនឹងយើងខ្ញុំ នៅក្នុងទូទូសម្លេងអ្នកសកាហើយក៏សូមទោសសម្ដេចចម្រឿនផងដែរដែលមកកាត់កដាទីនៅក្នុងឱកាសនេះដោយសារតែខ្ញុំមិនឃើញដំណឹងថ្មីថ្មីដែលកំពុងផ្ទុះឡើង ហើយវាត្រូវនឹងអ្វីដែលខ្ញុំក៏ចង់ចូលរួមជាមួយដែរព្រោះតែវិការឈឺចាប់ចាឥឡូវហ្នឹងយើងឃើញលោកជំទាវស៊ូហ្វីបានមានវត្តមានហើយនៅ ក្នុងកម្មវិធីចាសួស្ដីស៊ូហ្វីសួស្ដីអូយខ្លាញ់ជ្រុយ ខ្ញុំតែលែងចេញដល់ឃើញខ្សែកស្អាតស្អាតទៅនិយាយលែងចេញទៀតហើយមើលខ្ញុំអើយខំបិទខំបាំងកុំឲ្យគេឃើញខ្សែកងាកងាកងាកចេញខ្លះណាអូខេហ្នឹងហើយអរគុណបងស្រីទាំងពីរសុខទុក្ខយ៉ាងណាដែរសូមជម្រាបសួរសារជាថ្មីហើយជម្រាបសួរទៅលោកតាលោកយាយមួយរយៈនេះយើងអត់សូវបានជួបជុំគ្នាដោយសារពេលវេលាខុសគ្នា ក៏ពិតមែនតើបងដើរយឺតជាងខ្ញុំ1ម៉ោងទេប៉ុន្តែសម្រាប់អ្នកអាមេរិកអ្នកស្រុកខ្មែរខុសគ្នាច្រើនបាទរហូតដល់12ម៉ោងរហូតដល់15ម៉ោងអីចឹងទៅដល់ចឹងទៅយើងពិបាកជួបគ្នាមែនតើប៉ុន្តែថ្ងៃណាយើងជួបគ្នាយើងប្រកាសប្រាប់បងប្អូនមុនថាយើងនឹងជួបក្រុមការងារយើងបកស្រាយនៅចម្ងល់មួយចំនួនដែលបងប្អូនខ្លះពីមុនមកជាមិត្តភ័ក្ដិនឹងយើងរាប់អានចិត្តស្រិតទៅដល់ពេលគាត់មានអារម្មណ៍តិចតួចគាត់ចង់យក អារឿងផ្ទៃក្នុងយើងបន្តិចបន្តួចទៅទៅលំហេលំហអាកាសអីចឹងទៅវាពិបាកដែរណាពេលហ្នឹងយើងចង់បកស្រាយឲ្យពួកគាត់យល់ខ្លះទៅវាមានចំណេញស្អីសម្រាប់យើងឯងធ្វើឲ្យតែសត្រូវរបស់យើងប្រមាថមើលងាយយើងវិញឯងព្រោះយើងតាំងខ្លួនស្នេហាចិត្តកុំធ្វើឲ្យខ្ញុំមិនចង់និយាយបាទប៉ុណ្្នឹងចុះហ្នឹងឯងសូមបងស្រីទាំងពីរក្នុងម្នាក់5នាទី5នាទីជួបជាមួយលោកតាយើងបន្តិចទៅបាទអញ្ជើញអញ្ចឹងខ្ញុំសូមប្រគល់ឲ្យទៅសូហ្វីមុនចាសូមជឿសូហ្វី ចាជំរាបសួរជំរាបសួរជំរឿនម៉ៃក្មេកនឹងឯងនឹងបងប្អូនទាំងអស់គ្នាដែលនៅក្នុងបណ្ដាញ Facebook និង YouTube នឹងឯងថ្ងៃនេះគឺថាចាថ្ងៃនេះដោយសារតែយើងឃើញព័ត៌មានអឺថ្មីថ្មីយើងជាមួយម៉ៃក្មេកចង់ថាចេញ live ស្រាប់តែម៉ៃក្មេកចូលមកទៅឃើញលោកជំរឿនកំពុងតែ live អញ្ចឹងវាយើងចូលរួមគ្នាដោយមិនមានដូចថាអត់អត់អត់ ចៃដន្យណាចិញ្ចៃដន្យហ្នឹងហើយហ្នឹងហើយយើងមិនមែនថាมันអាចឆ្លើយជាមួយគ្នាបានទេយើងអាចឆ្លើយជាមួយគ្នាបានបើសិនចិត្តយើងចង់តែដោយសារម្នាក់ម្នាក់រវល់រៀងខ្លួនអ្នកណាឃើញអីក៏ចេញមុនអញ្ចឹងទៅណាហ្នឹងហើយអត់ជាបញ្ហាទេ តែចំពោះរឿងជំរឿននិយាយអនបាញ់មិញអ្នកដែរនៅក្នុងគណៈបកហើយជួយចិត្តយករឿងគណៈបកទៅវាយប្រហារទៅលាតត្រដាងជាសាធារណៈហ្នឹងចង់អំនួតថាខ្លួនឯងជាអ្នកអស្ចារដឹងគ្រប់រឿងខ្លួនឯងជាជាធិបតីចង់វាយកំទេចសង្គ្រោះសង្គ្រោះជាតិឬអ្នកដែលសារំជាធិបតីហ្នឹងខ្ញុំជុំជម្រាបបងប្អូនថាគុំយកភ្នែកចាប់អារម្មណ៍ទៅខ្វល់ខ្វាយ នឹងកុំតែខ្វះខ្វាយអ្នកណាដែលចេញមកវាយប្រហារខ្ញុំនៅក្នុងគណៈបកឬក៏គ្រប់គ្រងគណៈបកខ្ញុំមានរឿងអីគឺខ្ញុំដឹងតែខ្ញុំអត់ខ្ញុំអាចនិយាយបានព្រោះអីខ្ញុំចង់ឈ្នះព្រោះគោលដៅយើងគឺយើងចង់ឈ្នះហ៊ុនសែនយើងអត់ចង់ឈ្នះគ្នាឯងទេគ្នាឯងធម្មតាប្រទេសដែលគេប្រចាំប្រកាន់ជាតិបតៃសូម្បីតែប្រទេសអាល្លឺម៉ង់នេះមហាអំណាចមហាសេដ្ឋកិច្ចនេះប្រទេសគេធ្វើអ្វីសម្រាប់ពលរដ្ឋគេធ្វើអ្វីសម្រាប់ជនជាតិគេនៅតែដើរគោលនយោបាយខុស នៅតែទៅខុសណាអញ្ចឹងហើយគណៈបកយើងនេះគឺជាគណៈបកដែលរងគ្រោះ ជនរងគ្រោះគឺគេធ្វើបាបគេចាប់ដាក់គុកគេរករឿងគេបំភ្លៃការពិតអីសពបែបយ៉ាងទាំងអស់ហើយនយោបាយវាមិនមែនប្រភព perfect 100%ទេយើងអត់គត់តស៊ូទាំងអស់គ្នាអញ្ចឹងខ្ញុំអត់អាចយករឿងគណៈបកទៅបកអាក្រាតទៅបំភ្លៃការពិត អត់ពេញចិត្តអ្នកនេះអត់ពេញចិត្តអ្នកនោះយើងធ្វើទាំងអស់ហ្នឹងយើងមិនមែនធ្វើគម្រប់ចិត្តលោកប្រធានយើងមិនមែនធ្វើគម្រប់ចិត្តអ្នកស្រីមួយសហួរឬសហការីរបស់គាត់ទេគឺយើងធ្វើគម្រប់ចិត្តបងប្អូនពលរដ្ឋខ្មែរទូទាំងប្រទេសនោះអញ្ចឹងយើងត្រូវតែអត់ធ្មត់ទាំងអស់គ្នារឿងឯកជនទុកមួយឡែកហ្នឹងហើយហើយជាពិសេសគឺរឿងរបស់គណៈបកនេះណា វាត្រូវតែមានតិចតួចវាតែតែវាអត់សំខាន់ដែលយើងដែលយើងគ្រាន់ថាទៅចិត្តអន់ចិត្តគេបន្តិចបន្តួចយកបបអាក្រាតអាហ្នឹងជាអត់ជាការត្រឹមត្រូវខ្ញុំចាត់មនុស្សទាំងអស់នោះគឺសិតតែ ជាមនុស្សដ៏គំរក់ជាទីបំផុតណាហ្នឹងហើយអាម្នាក់ណាដែលយករឿងគណៈបកយកបបអាក្រាតគឺសិតជាមនុស្សដ៏គំរក់ណាដែលចង់ចង់ចាញ់ឈ្នះគ្នាឯងតែអត់មានគោលដៅពិតប្រាកដគ្រាន់តែជាអំនួតតែខ្លួនឯងជាអ្នកអស់ចាឯង ហ្នឹងហើយអញ្ចឹងខ្ញុំអត់គ្រប់គ្រងទេហើយក៏ជម្រាបបងប្អូនសូមដកខ្លួនកុំគ្រប់គ្រងកុំ like កុំ share កុំធ្វើអ្វីទាំងអស់បើយើងនៅតែ like នៅតែ share នៅតែឲ្យមេដៃពួកអស់ហ្នឹងវាឈួតនឹងអាមេដៃឈួតពៀលៀតអស់អញ្ចឹងវាយកអំនួតរបស់វាមកបកអាក្រាតបំភ្លេចការពិតគណៈបកបន្តទៅទៀតអញ្ចឹងខ្ញុំអត់គ្រប់គ្រងទេចាអរគុណច្រើនបាទសូមអញ្ជើញបងស្រី ចាខ្ញុំក៏ ជំរាបទៅបងប្អូនខ្ញុំក៏មិនខុសពីសូហ្វីប្រហែលដែរគឺខ្ញុំក៏មានទស្សនៈដូចតាសូហ្វីអញ្ចឹងដែរខ្ញុំមិនគ្រប់គ្រងចំពោះបុគ្គលណាដែលគាត់យកបញ្ហាផ្ទៃក្នុងយកមកបកក្រាតហើយគាត់ចង់ចាញ់ចង់ឈ្នះជាមួយតាគ្នាឯងហ្នឹងសម្រាប់ខ្ញុំវាមិនមែនគោលដៅទេព្រោះសប្ថ្ងៃគោលដៅពួកយើងយើងចង់បានការផ្លាស់ប្ដូរមួយពិតប្រាកដយើងស្អប់ខ្ពើមនៅភាពអយុត្តិធម៌សង្គម ហើយយើងឃើញហើយសប្តាហ៍អ្នកណាគេដែលកំពុងធ្វើឲ្យពលរដ្ឋខ្មែររង គ្រោះកំពុងឲ្យធ្វើប្រទេសកំពុងជួបនៅហានិភ័យអញ្ចឹងយើងត្រូវមានគោលដៅមួយច្បាស់លាស់យើងកុំវង្វេងសមរភូមិចំពោះបុគ្គលវង្វេងសមរភូមិខ្ញុំអត់គ្រប់គ្រងខ្ញុំខ្ញុំមិនសូវចាប់អារម្មណ៍ជាមួយយាយចាំខ្ញុំអត់ចាប់អារម្មណ៍ជាមួយបុគ្គលដៅខ្ញុំគឺរបបក្រុងភ្នំពេញអញ្ចឹងក្រៅពីនឹងខ្ញុំអត់សូវខ្វល់ខ្វាយជាមួយបានខ្ញុំអត់សូវចេញនិយាយតាក់ទងនឹងពួកនឹងប្រមាណណាអញ្ចឹងហើយបានខ្ញុំអត់សូវខ្វល់ខ្វាយនឹងពួកនឹង អីប្រមាណទេតកតងអ្នកដែលថាចេញមកនិយាយតែប្តេជ្ញាផ្ដាស់ភាសាមិនសមរម្យហ្នឹងហើយដូច សម្ដេចចម្រឿនគាត់មានភាសាអំបញ្ញមកហ្នឹងនិយាយមានបកគលមួយចំនួនដែលចេញមកនិយាយតាក់ទងនឹងក្រុមការងារពួកយើងខ្ញុំអីផ្សេងផ្សេងរហូតមានទាំងឮសូរពាក្យថាអូទូទួលអ្នកសកាបែកគ្នាអស់ហើយវាបែកបែកមែនបែកនៅតាមផ្ទះរៀងរៀងខ្លួនពេលយើងធ្វើការធ្វើការជុំគ្នាធម្មតាហ្នឹងតែសំខាន់ពេលវេលា ដោយសម្ដេចចម្រឿននឹងរាល់ថ្ងៃនឹងគាត់រៀនគាត់ពេលវេលាគាត់ឲ្យឆ្លៀបជួនកាលនឹងមកវិញចឹងតែមកជួបគ្នាក្នុងក្រុមនិយាយម៉ាត់ពីរនឹងមិនចៃសម្ដេចអើយអូយម៉ែក្មេកអើយខ្លួនម៉ៃគាត់នឹងរៀនផងឲ្យផងធម្មតាទេយើងអាយុចំណាស់នឹងហើយយើងមិនរៀនភាសាគេបងប្អូនមិនដូចយើងនៅវ័យក្មេងទេណាយើងត្រូវខំអឺសពបែបសពយ៉ាងណាអញ្ចឹងហើយ រវល់ហើយពួកយើងសត្វតែឆ្លៀតពេលវេលាអញ្ចឹងសូមឲ្យអ្នកដែលចេញមកវាយវាយប្រហារនិយាយពាក្យដែលមិនពិតណាត្រូវមើលផងគុំវងវែងសមរភូមិហើយអសូរដល់ជាតិអសូរដល់ពលរដ្ឋអសូរដល់ពិសេសគឺកម្មករណាមើលណាមើលកម្មករណាក៏វល់សប្ថ្ងៃណាមើលពួកគាត់ឃើញហ៎កុំឈួតវងវែងណាកុំឈួតវងវែងខ្ញុំសូមសរំពើសូមឲ្យសូមទៀតណាសូមដៃទទូចសូមមេត្តាកុំកុំឈួតពេកសូមថែមបន្តិច ថ្ងៃនេះអរគុណស្រីយើងមិនបាច់ទៅនិយាយឲ្យវែងឆ្ងាយសម្រាប់អ្នកដែលអ្វីដែលពួកគាត់អត់ដឹងនយោបាយពួកយើងអត់ដឹងពីកិច្ចការរបស់បញ្ហាក្រមការងារយើងអីយ៉ាងម៉េចយើងអត់ដឹងទេអាហ្នឹងពួកគាត់តែវានៃក្រមការងារទូទួលអ្នកស្ការ ចឹងអ្វីសំខាន់កុំដើរតួជាអ្នកនាំពាក្យទទួលមនស្ការកុំដើរតួជាអ្នកសមាជិកមនស្ការគឺអត់មានទេពួកយើងមានគ្នាតែ7នាក់6 7នាក់ទេលើកពីនឹងទៀត8នាក់ពួកយើងមានគ្នា8នាក់ឥឡូវយើងមានសមាជិកថែម2នាក់ទៀតហើយយើងមាន8នាក់ទំចូលនេះហើយដែលខ្ញុំមិននិយាយច្រើនយើងខាតពេលឥឡូវយើងជួយទៅជួប្រធានបទយើងវិញពាក់ព័ន្ធនឹង បងប្អូនបុគ្គលិកដាការវើលដែលកំពុងរងគ្រោះនោះវិញពួកគាត់ចង់បានសម្លេងពួកយើងបន្តបន្ថែមជួយសង្គ្រោះពួកគាត់បាទប្រាប់ទៅមហាជនថារបបក្នុងពេញរាល់ថ្ងៃហើយហ៊ុនសែនស្រែកដោះស្រាយនៅប្រទេសភូមាចង់ដោះស្រាយនុយអ៊ុយក្រែនប៉ុន្តែអាជាប់លបងផ្ទះខ្លួនឯងនេះណាស្អុយងោមកអត់ជន់ជូតបោះសម្អាតលៀងហ្នឹងអញ្ចឹងយើងនិយាយអំពីជុំវិញផ្ទះហ៊ុនសែនកំពុងមានលីមួករបស់ពួកគាត់កំពុងតែ លៀបទៅលើប្រជាពលរដ្ឋបាទអំពើអាក្រក់របស់ពួកគាត់ប្រៀបធៀបដូចជាលិមួកមួយដែលលៀបទៅលើបងប្អូន Nagavel អញ្ចឹងអញ្ចឹងសូមយើងបកស្រាយនឹងវិញបាទសូមអរគុណសូមជួយចាចាអឺឥឡូវចាស់លើកនេះខ្ញុំសូមមុនម្ដងសម្រាប់ខ្ញុំខ្ញុំសូមផ្ដាំផ្ញើទៅលោកហ៊ុនសែនតែម្ដងចាផ្ញើជាពិសេសទៅលោកហ៊ុនសែនខ្ញុំឃើញលោកហ៊ុនសែនគាត់ចេញមកណា ឆ្កាដៃឆ្កាជើង ពើងទ្រូងរហូតចង់ណាពីមុនគាត់ចង់ជួយទៅដោះស្រាយបញ្ហាឲ្យប៊ីចាន់ម៉ាឥឡូវហ្នឹងគាត់រហូតគាត់ផ្ដល់ជាមតិជាយោបល់ទៅដល់ពិភពលោកទៀតចង់ជួយដោះស្រាយឲ្យអ៊ុយក្រែននិងរុស្ស៊ីទៀតដែរខ្ញុំសូមប្រាប់លោកគាត់ដោះស្រាយបញ្ហាក្នុងប្រទេសជាពិសេសគឺបញ្ហាបងប្អូនកម្មករ Nagawal ឈប់បន្តការធ្វើបាបគាត់ទៅណាបាបកម្មណា យើងឃើញមេរៀនគំរូខំសវណ្ណមួយហើយណាលោកហ៊ុនសែនបាបកម្មមានពិតលោកណាខំសវណ្ណធ្លាប់ជេរពួកខ្ញុំមកពួកអារត់ចោលស្រុកពួកអាចោលងាប់ចោលឆ្អឹងនៅចោលឆ្អឹងនៅស្រុកគេឥឡូវឃើញតន់ហន់ទេខ្ញុំមិនផ្ដំទាទេក៏ប៉ុន្តែបាបកម្មមានពិតមែនណាលោកហ៊ុនសែនសូមបញ្ចប់នៅការឈឺណាបញ្ចប់នៅការឈឺចាប់ដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទៅ វាសាហាវទៅសាហាវទៅហើយអំពើដែលលោកកំពុងតែធ្វើនេះវាកាន់តែសាហាវទៅសាហាវទៅហើយលោកកំពុងបន្សល់ណាស់លោកកំពុងបន្សល់គំនុំគំនុំដល់សែនសាហាវខោខើយងខ្នងនេះទៅដល់កូនចៅលោកលោកស្លាប់ទៅគំនុំនឹងគេនឹងសង ទៅកូនចៅលោក គេនឹងយកទៅសងទៅលើកូនចៅលោកលោកកំពុងតែបន្សល់កាយឈឺចាប់ឲ្យកូនខ្មែរទុកសងទៅឲ្យកូនចៅលោក ភាពអយុត្តិធម៌ទាំងអស់គេនឹងសងទៅឲ្យកូនចៅលោកណាលោកហ៊ុនសែនវាអត់បញ្ចប់ទេលោកដោះស្រាយបញ្ហាឲ្យបងប្អូនទៅបញ្ចប់នឹងការធ្វើបាបធ្វើទុកបុកម្នេញគាត់ទៅខ្ញុំឃើញរូបភាព ដែលគេបង្ហាញណាព្រឹកមិញខ្ញុំឃើញសូហ្វីគាត់ផ្ញើឲ្យខ្ញុំរូបភាពដែលយកសម្បត្តិចម្រឿនតើរូបភាពនោះយើង មានដាក់ចុះក្នុងកម្មវិធី Stream Chat ហើយឬនៅសម្បត្តិនៅបាទបានដឹងផ្ញើចូលក្នុងហ្នឹងមកចាំខ្ញុំទាញចូលអឺសូហ្វីសូហ្វីអាចបង្ហាញទៅ ក្រុមទៅបងប្អូនឲ្យឃើញ គឺអាចយុតិធម៌ខ្លាំងយកតែមែនទែនដែលយកគាត់ទៅដាក់នៅក្នុងឡានណាយកគាត់ទៅដាក់ទៅបង្ខំទុកនៅក្នុងរថយន្តក្រុងអីក៏ធ្វើបាក់គាត់ម៉េះអីក៏សាហាវម៉េះកែស្រុកមានច្បាប់ម៉េះស្រុកកែស្រុកលោកឯងមានច្បាប់ឯងលោកឯងធ្វើបាបមនុស្សចឹងវារំលោភច្បាប់ធ្ងន់ធ្ងរណាស់លោកហ៊ុនសែនជាភ័យខ្លាចនៅពេលដែលខ្ញុំមកម្នាក់ឯងហើយត្រូវគេចាប់ឡើងឯងខ្ញុំយំខ្ញុំឈឺចិត្ត ក្នុងនាមជាខ្មែរធ្វើការនៅក្រុមហ៊ុនខ្មែរប៉ុន្តែបរទេសម្នាក់នេះក្រុមហ៊ុនបរទេសដែលរស់ស៊ីនៅលើទឹកដីខ្មែរមិនគោរពច្បាប់ខ្មែរមិនគោរពច្បាប់ខ្មែរមិនគោរពច្បាប់ការងារ ចាប់មនុស្សនៅកណ្ដាលទីក្រុងយកមកឃុំនៅកណ្ដាលទីក្រុងដល់មិនមិនញញើច្បាប់មិនតិចណាសោះក្នុងនេះខ្ញុំជាកតកោជាមនុស្សស្រីម្នាក់យកខ្ញុំមកដាក់នៅក្នុងឡានតែម្នាក់ឯងបន្ទប់ទឹកក៏គ្មានកងឡានគេចោលហើយគេចាក់សោចោលខ្ញុំត្រូវជាប់លំនាងនេះ ខ្ញុំត្រូវជាប់ក្នុងព្រាននេះមិនអាចចេញបានហើយនៅក៏ដាល់ក្រុងតែម្ដងគ្មានញើសច្បាប់ក៏ស្ទះខ្មែរមិនតិចណាសោះហ្មងខ្ញុំឈឺក្នុងនាមខ្ញុំជាខ្មែរខ្ញុំឈឺខ្ញុំឈឺតែ ហ្នឹងហើយអរគុណបងសុភីយើងបានឃើញប៉ុណ្ណឹងយើងអត់ចិត្តនៅអ្វីដែលជាសកម្មភាពរបស់ក្រុងភ្នំពេញមិនមែនបងស្រីគាត់ថាមិនញើតច្បាប់មិនមែនច្បាប់ទេគឺពុំតែប្រើច្បាប់ម៉ែវាហើយច្បាប់នេះគឺច្បាប់ម៉ែវាបាទគេអត់មានញញើតច្បាប់អីទៀតទេព្រោះការគ្រប់គ្រងរាល់ថ្ងៃគឺរបបក្រុងភ្នំពេញកំពុងគ្រប់គ្រងហើយការធ្វើទាំងអស់នេះមិនមែនតកងឡានធ្វើឯងឯងទេ មានការរៀបចំមានការបញ្ជាពីអភិបាលរាជភ្នំពេញលោកខួងស្រេងណាលោកខួងស្រេងជាអភិបាលរាជភ្នំពេញយើងដឹងហើយគឺអតីតជាមេចៅជាអ្នកជើងកាងកាប់ចាក់ហ្នឹងយើងដឹងស្គាល់ស្គាល់បងប្អូនជាប្រវត្តិដឹងរឿងច្រើនណាស់អាខួងស្រេងនេះធ្លាប់វាយក្បាលលោកអាយ៉ាយាយដងស្គត់ប្រមាណអង្គទេបាទថ្ងៃណាមួយមានការផ្លាស់ប្ដូរឯកសារទាំងអស់នោះនៅមានណា ណាយើងឃើញហើយថារបបក្រុងភ្នំពេញដូចសុកពេញវត្តនៅខណ្ឌដូនពេញវត្តនេះធ្លាប់វាយបងប្អូនជាព្រះសង្ឃបងប្អូនរង គ្រោះដីធ្លីសហគមន៍រាប់មិនអស់ចំក្រោយគេលើកធ្វើជាអភិបាលខណ្ឌដូនពេញរបបនេះគឺជាដូចគេហៅថារបបព្រៃផ្សៃរបបច្បាប់ព្រៃនេះគេតែងតែយកជនពៀលធ្វើអ្នកធំដើម្បីស្រួលគ្រប់គ្រងប្រជាពលរដ្ឋហើយគេប្រើពាក្យស្លោកមួយរស់ក្រមដំបូលសន្តិភាពណាសុខសន្តិភាព រហូតដល់កូនហ៊ុនសែនប្រើថាទីណាមានរងគ្រោះបបជាប្រវត្តិទីនោះមានគណៈបកជាជនពិត ជាត្រឹមត្រូវដោយខ្ញុំមាននិយាយខាងលើអញ្ចឹងថាទីណារងគ្រោះបបជាប្រវត្តិនោះគឺតែងតែមានគណៈបកជាជននឹងហើយជាអ្នកបង្កើតឲ្យមានការរងគ្រោះជិះជាន់កាប់សម្លាប់ធ្វើបាបជាប្រវត្តិនោះគឺគណៈបកជាជនតែម្ដងព្រោះមន្ត្រីទាំងអស់នោះសុទ្ធតែនៅក្រមអវាទរបស់លោកហ៊ុនសែនទាំងអស់បើហ៊ុនសែនមិនបើកដៃទេ ពួកអស់នោះអត់ហ៊ានទៅធ្វើជាប្រវត្តិទេសាអូនសែនជួកមួយពីរមើលចាប់ដាក់គុកពួកអុកញ៉ាយកដីជាប្រវត្តិមួយពីរមើលបំបាក់ស្បាតមកទូទាំងប្រទេសឥឡូវហ្នឹងលោកហ៊ុនសែនធ្លាប់និយាយថាដីម៉ែលោកឯងឯងប្រជាពលរដ្ឋនៅហ្នឹងឲ្យគាត់រស់នៅហ្នឹងទៅលោកហ៊ុនសែនថាអញ្ចឹងទេប៉ុន្តែអាអុកញ៉ាក្រោយខ្នងនោះថាថាអញ្ចឹងយ៉ាញលែងជួយបាក់អើយណាចឹងអរុនធ្វើខ្លាំងជាងមុនទៀតព្រោះរាល់ថ្ងៃអំណាចគណៈបព្វជិជនរស់នៅលើពួកអុកញ៉ាអ្នកមានអ្នកមានហ្នឹងដែរបើពួកហ្នឹងអត់ជួយទេណា ដូចប្រហែលថ្ងៃគេធ្វើកាកបាទក្រហមចឹងហ្នឹងគាត់តែចេញមកពឹបអូយកមុខយកមាត់សួរថាកាកបាទក្រហមហ្នឹងជួយប្រជាពលរដ្ឋតម្លាភាពអត់ណាអាហ្នឹងវាចឹងបងប្អូនប្រជាជនជាតិខ្ញុំមិនមែនចេះតែនិយាយទេបងប្អូនដឹងហើយស្រុកខ្មែរច្បាស់ជាងខ្ញុំទៅទៀតខ្ញុំដឹងបានតែ10%ទេបងប្អូនដឹងដល់99%នោះបាទប៉ុន្តែបងប្អូនគ្មានឱកាសនិយាយដូចពួកខ្ញុំបាទគ្មានឱកាសនិយាយចឹងខ្ញុំសូមប៉ុណ្ណេះសិនទុកឲ្យបងស្រីទាំងពីរអត្ថាធិប្បាយបន្តបាទសូមជួយចាសសូមជើញសូហ្វី ខ្ញុំលើសូដាច់ដាច់ដាច់ដាច់មិនចឹងអ៊ីនធឺណិតខ្ញុំឬក៏អីអត់មានដាច់ដាច់ទេច្បាស់ល្អចាច្បាស់លឺធម្មតាសូមជឿចាអឺសម្រាប់ខ្ញុំ នៅស្រុកខ្មែរយើងបើយើងថាយើងមើលទៅហ៊ុនសែនគាត់ ពងធ្វើនយោបាយប្រជាពិធដ្ឋគាត់ចេញមកស្រ័យធ្វើដោយថាគាត់នឹងគិតគូរពីពលរដ្ឋខ្មែរណាគាត់ស្រ័យថា ដូចសម្ដេចចម្រឿនគាត់មានប្រសាសន៍អំបញ្ញមិនអញ្ចឹងគាត់ថាដីនោះដីម៉ែឪលោកឯងហីហើយមិនក៏មិនអោយទៅបងប្អូនពលរដ្ឋខ្មែរទៅក៏ប៉ុន្តែពួកអុកញ៉ាដែលវាហ៊ានទៅយកទៅហ៊ានទៅយកដីហ្នឹងបើសិនជាវាមិនមានមិនមានថាអំណាចពីពីហ៊ុនសែនឲ្យទេណាមិនមានឯងថាភ្លើងខៀវពីហ៊ុនសែនឲ្យទេតើពួកនឹងហ៊ានហ៎ ប្រជាពលរដ្ឋអ្នកអត់មានអំណាចនឹងហ៊ានទៅធ្វើចង់ហ៊ានធ្វើផ្ជុះធ្វើភ្លៀងទៅធ្វើ បាបពលរដ្ឋខ្មែរហេតុដូចករណីស្ត្រីកម្មករណាកាវលម្នាក់មិញដែលត្រូវគេចាប់គាត់ឃុំនៅលើឡានអញ្ចឹងបើមនុស្សធម្មតាហ៊ានធ្វើតកង់ឡាននឹងហ៊ានធ្វើអញ្ចឹងដាក់គាត់ហ៎មិនហ៊ានទេតកង់ឡាននឹងមិនហ៊ានឃុំគាត់ នៅលើឡាននឹងទេ ប៉ុន្តែអ្នកដែលឃុំគាត់នៅលើឡាននោះគឺនរណាគេអ្នកដែលឃុំគាត់នៅលើឡាននោះគឺច្បាយក្រុងហ្នឹងហើយច្បាយក្រុងនោះនរណាគេខួងសៃហ្នឹងហើយភាពសាហាវខូខើយងក្នុងបើថានៅ ក្រៅស្រុកនេះណាដឹងថាអ្នកឯងហ្នឹងឯងมันមកมันมันมันដល់24ម៉ោងនេះគឺគុកអានេះវាជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់ ចាប់គាត់ដាក់នៅក្នុងឡានទេវតាថ្ងៃត្រង់បងប្អូនគិតមើលទៅគេចាប់គាត់ស្ទះខ្យល់ស្លាប់ទៅមិនទៅបាត់ទ្វារហើយវាក្តៅផឹកអត់មានអុកស៊ីហ្សែនអត់មានអីនោះចាប់បាត់គាត់សូមសូមកាត់បងបាត់មូតបើបាត់មូតសំឡេងទូរស័ព្ទរោបាត់មូតអស់លឺងាប់ហើយមិនឲ្យលឺសំឡេងអញ្ចឹងបាទវាបាត់មូតវាបាទជួយចាចាអញ្ចឹងខ្ញុំសូមបន្តិចចាចាសូមជួយសូមជួយ តែបន្តសិនចាស់ហ្នឹងហើយបងមិនកាន់សួរនេះនេះចាស់កពុយខ្ញុំខ្ញុំលើកទូរស័ព្ទគាត់បន្តិចអូខេខ្ញុំចង់បញ្ចេញបន្តិចទីរឿងកម្មករ Nagavel ហ្នឹងតាមពិតទៅខ្ញុំឃើញរាប់ខែមកហើយខ្ញុំអត់សូវបានមិនមិនចង់និយាយខ្ញុំចង់និយាយខ្ញុំចង់ប្រតិកម្មហើយពួកយើងក៏ប្រតិកម្មច្រើនគ្នាដែរណារឿងកម្មករ Nagavel ហ្នឹងប៉ុន្តែយើងអាចជួយអ្វីគាត់បានទេតែអ្វីខ្ញុំជឿចាក់បំផុតនេះខ្ញុំឃើញស្ត្រីម្នាក់នេះឃើញស្ត្រីម្នាក់ព្រឹកមិញនេះតែគាត់យំផងអីផងណាអញ្ចឹងខ្ញុំជម្រាបទៅលោកហ៊ុនសែនណា លោកហ៊ុនសែនលោកជំរឿនមិញគាត់គាត់បាននិយាយថាគៀនផ្ទះហ៊ុនសែនផ្ទុកទៅដោយសម្រាមផ្ទុកដោយលិមួកណាហើយកុំទៅចង់ក៏កុំទៅថាយើងមិនទាន់សម្អាតផ្ទះខ្លួនឯងបានផងយើងចង់ទៅសម្អាតនៅនៅនៅនៅផ្ទះគេមិនមែននៅ ក្នុងគៀនផ្ទះលោកហ៊ុនសែនទេគឺក្នុងផ្ទះហ៊ុនសែនមិនមែននៅគៀនគឺនៅក្នុងផ្ទះហ៊ុនសែនផ្ទុកទៅដោយលិមួកដល់ស្អុយគំរក់ជាទីបំផុតនិយាយទាំងអស់នេះគឺអត់អត់មើលងាយខ្មែរទេ ណាតែដោយសារតែលោកហ៊ុនសែនគាត់ចូលចិត្តទុកលាមកអញ្ចឹងលាមកស្អុយមិនមែនត្រឹមតែស្អុយពេញប្រទេសខ្មែរគឺស្អុយទូទាំងពិភពលោកអ្នកណាមិនដឹងហ៊ុនសែនគឺជា មេដឹកនាំផ្ដាច់ការហ៊ុនសែនគឺជាមេដឹកនាំដឹកនាំពលរដ្ឋទៅរកមហន្តរាយហ៊ុនសែនទៅគ្រប់គ្រងពួកកុម្មុយនីសសបែបយ៉ាងឥឡូវហ្នឹងហ៊ុនសែនណាដែលគាត់ខ្លាយទៅជាប្រធានបន្តវេនហ្នឹងណាតើអ្នកណាគេឲ្យតម្លៃគាត់អ្នកណាគេចង់ជួបគាត់បើនៅក្នុងផ្ទះខ្លួនឯងផ្ទុកទៅដោយលិមួកយ៉ាងស្អុយ ណាលាមកស្អុយទាំងអស់នោះហើយដែលគេមើលឃើញលោកហ៊ុនសែនគ្មានសមត្ថភាពណារកដំណោះស្រាយឲ្យប្រទេសខ្លួនឯងគ្មានសមត្ថភាពរៀបចំប្រទេសខ្លួនឯងឲ្យមានសណ្ដាប់ធ្នាប់ឲ្យគ្រប់សិទ្ធិមនុស្សសពបែបយ៉ាងហើយអ្នកណាគេឲ្យតម្លៃហ៊ុនសែនអ្នកណាគេណាឲ្យហ៊ុនសែនទៅតំណែងតំណងណារឿងខាងប្រធានអាស៊ីហ្នឹងអាសាហ្នឹងអ្នកណាគេ គឺគ្មានទេអញ្ចឹងទេបើលោកហ៊ុនសែនចង់មានឈ្មោះរបស់សម្លេងចង់ឲ្យគេគោរពចង់ឲ្យគេកោតសរសើរគឺផ្ទះខ្លួនឯងហ្នឹងដែលផ្ទុកដោយដោយលាមកហ្នឹងសូមកោបលាមកចោលរៀបចំផ្ទះខ្លួនឯងឲ្យមានសណ្ដាប់ធ្នាប់បើផ្ទះយើងមានសណ្ដាប់ធ្នាប់ហើយណាមានវិជាសធរត្រឹមត្រូវហើយអានឹងទៅគេទទួលហ៊ុនសែនឲ្យខ្លាយទៅជាប្រធានណាបន្តវិញ ដឹកគេគោរពទៅគេចង់ជួបពីព្រោះយើងជាគំរូរបស់គេយើងបានរៀបចំប្រទេសយើងយើងបានរៀបចំច្បាប់យើងប្រទេសយើងមានសពបែបយ៉ាងទាំងអស់អានឹងទៅវាមានតម្លៃតែឥឡូវនេះមានតែឈ្មោះជាប្រធានអាសាណាណាគេឲ្យតម្លៃសូម្បីតែពលរដ្ឋខ្លួនឯងមិនឲ្យតម្លៃផងហើយដល់តម្លៃដោយសារអ្វីដោយសារតែហ៊ុនសែនចូលចិត្តបង្កើតច្បាប់ប្រៃច្បាប់ចោលមកធ្វើបាបគេដូចជាកម្មករណាកាវលអញ្ចឹងបើសិនជាបរទេសមកមករកស៊ីនៅប្រទេសខ្មែរហើយ ហើយយើងមានពលរដ្ឋខ្មែរធ្វើការនៅក្នុងជំនួយបើមិនគោរពសិទ្ធិមនុស្សបើសិនមិនមិនគោរពច្បាប់ការងារទេអញ្ចឹងឲ្យណាឲ្យបណ្ដេញបណ្ដេញក្រុមហ៊ុននឹងត្រឡប់ទៅវិញបើក្រុមហ៊ុនចង់រកស៊ីជាមួយប្រទេសខ្មែរយើងជាម្ចាស់ផ្ទះនេះយើងអនុញ្ញាតឲ្យគេបើគេមិនគ្រប់ច្បាប់យើងអញ្ចឹងត្រូវដេញជប់ឲ្យចូលស្រុកខ្មែរបើយើងមិនដេញគេឲ្យចេញពីស្រុកខ្មែរគេយើងនៅតែអនុញ្ញាតឲ្យគេធ្វើបាបពលរដ្ឋយើងទៀតអានោះគឺយើងម្ចាស់ផ្ទះដល់គំរក់ជាទីបំផុតគេអត់ឲ្យតម្លៃទេគេមើលងាយ ហ៊ុនសែនគេកំពុងតែក្រុមហ៊ុនកំពុងតែមើងងាយការដឹកនាំរបស់ហ៊ុនសែនទៅជាគម្រក់ហ្នឹងណាបើសិនជាយើងគ្មានសមត្ថភាពដោះដឹកនាំរឿងកំពេចកំពុករបៀបហ្នឹងហ្នឹងក្រុមហ៊ុនណាកាវើក្រុមហ៊ុនលបែងមួយសោះហ្នឹងណាអត់មានក្រុមហ៊ុនណាផលិតអ្វីដើម្បីចំណេញគឺក្រុមហ៊ុនលបែងមកចិញ្ចក់ឈាមណាមកមកមកមកមកចិញ្ចក់ឈាមគេនៅលើទឹកដីខ្មែរហើយរឿងប៉ុណ្ណឹងធ្វើមិនបានផងតើហ៊ុនសែនមានសមត្ថភាពណាទៅដឹកនាំប្រទេសទៅទៅរកអាណាទៅរកប្រជាធិបតេយ្យអពលរដ្ឋជា បានត្រឹមត្រូវវាអត់វាអត់មានសមត្ថភាពផងហ្នឹងតែពេកកប៉ុកប៉ុណ្ណឹងអាហ្នឹងហើយបានធ្វើឲ្យគេមើងងាយហ៊ុនសែនជាងអាចឆ្កែទៀតចាសំទោសខ្ញុំនិយាយចេះចង់ចង់តកើព្រោះវាហួសហេតុពេកណាវារាប់ខែបាត់ទៅហើយគ្រាន់តែរឿងកម្មករណាកាវើនឹងអត់មានរឿងអីធំដុំផងគ្រាន់តែរឿងណាឲ្យក្រុមហ៊ុនយើងជាម្ចាស់ផ្ទះកុំឲ្យក្រុមហ៊ុនគោរពឲ្យឲ្យគោរពកម្មករណាកាវើនឹងគ្រប់កិច្ចការប្រំព្រៀងគ្នាហេតុអីយើងធ្វើមិនបាន រឿងកប៉ិកកប៉ុកមួយចំបំណៃទូចរឿងបំណៃទូចមួយក្នុងករណីរົບផ្សេងករណីក្នុងស្រុកខ្មែររឿងអីធ្វើមិនបានហើយអាណាដែលតាំងខ្លួនឯងណាតាំងខ្លួនឯងណាដឹកនាំ40ឆ្នាំហើយគឺអា40ឆ្នាំតើមានគុណភាពយ៉ាងណាគឺគុណភាពគឺក្រោម0តែម្ដងគ្រប់ស្ថាប័នទាំងអស់គ្រប់ស្ថាប័នទាំងអស់គឺហ៊ុនសែនអត់អាចរកដំណោះស្រាយបានទេដូចលោករឿងគាត់និយាយមិញចឹងរឿងពលករបើកម្មខ្មែរយើងបាត់ទឹកបាត់អីបាត់ព្រៃព្រឹក្សា ណាឃើញតែយំទៀមទាឲ្យហ៊ុនសែនរកដំណោះស្រាយឲ្យហ៊ុនសែនរកដំណោះស្រាយទោះជាហ៊ុនសែនខំស្រីយ៉ាងណាក៏ដោយគឺអត់មានដំណោះស្រាយឲ្យពលរដ្ឋខ្មែរផងសួរថានៅមុខបន្តវេនធ្វើអ្វីទៀត40ឆ្នាំនៅមុខបន្តវេនធ្វើអ្វីទៀតបើយើងអត់មានសមត្ថភាពដឹកនាំប្រទេសអត់មានសមត្ថភាពរកដំណោះស្រាយឲ្យពលរដ្ឋផងនៅដើម្បីអ្វីនៅដើម្បីកំទេចអាយុជីវិតខ្មែរឬនៅដើម្បីបំផ្លាញខ្មែរឬក៏នៅដើម្បីបាក់ពួករបស់ខ្លួនប្រាប់ពលរដ្ឋតាមត្រង់នៅដើម្បីបាក់ពួករបស់ខ្លួន ឬក៏នៅ ដើម្បីខ្មែរបើថានៅដើម្បីខ្មែរទៅរកវិធីដើម្បីជួយខ្មែរសុំទោសហ្នឹងហើយដៅពេកឲ្យតែចាបាទអរគុណបងធីតាភូមានអីបន្ថែមថាខ្ញុំបើកបលីមនោះបាទចាសម្រាប់ខ្ញុំហ៊ុនសែនថាគាត់នៅដើម្បីអីមិនគាត់នៅដើម្បីទៅរក្សាអំណាចគាត់ព្រោះឥឡូវហ្នឹងគាត់ត្រៀមចូលឈ្មោះ ធ្វើនាយករដ្ឋមន្ត្រីគាត់ថាកមុនក៏ប្រឹងឲ្យកូនគាត់ដល់លើគាត់ថាអត់ទេគាត់បន្តទៀតគាត់ធ្វើដល់អាយុ90ណាស់ខ្ញុំសូមកាត់ឲ្យនឹងតិចហេតុអ្វីបានហ៊ុនសែនគាត់ថាគាត់នៅដល់តែគាត់លែងចង់ណាគាត់លែងចង់តែដោយសារតែវាពាក់ព័ន្ធកុំអីគាត់ចង់ផ្ដោតតំណែងឲ្យទៅកូនគាត់ណាអានេះដឹងណែអានេះដឹងណែអាកូនយួនអាដំណក់ឈាមខ្មៅកូនយាមកបស្រក់នៅលើទឹកដីខ្មែរនោះ ណាដល់តែពេលមើលទៅលោកប្រធានវាពាក់ព័ន្ធរឿងលោកប្រធានដែលប្តឹងរឿងរបស់របស់ក្របបែកនេះណារបស់ក្របបែកស្លាប់ប្រហែលនេះនោះដែលតឡាការហ្នឹងបាទជិតដល់ថ្ងៃបាទ30មីនាហ្នឹងហើយ30មីនាខ្ញុំចង់ថាហ្នឹងហ្នឹងហើយតឡាការគេមានដេញចេញទៅការចាក់ហ៊ីមុនហៀងនិងពាក់ពាក់ព័ន្ធបោកក្របបែកហើយហើយតែហ៊ីមុនហៀងគឺធ្វើការបញ្ជាហ៊ុនសែន អញ្ចឹងទេបើសិនជាហ៊ុនសែនច្បាប់បរទេសដែលយើងនៅមានអំណាចទៅមានអាស័យឯកសិទ្ធិជានាយករដ្ឋមន្ត្រីគេអត់អាចចាប់អ្នកណាបានមួយតែបើធ្លាក់ពីតំណែងអស់មានសិទ្ធិអីអញ្ចឹងគេចាប់ហើយអញ្ចឹងហ៊ុនសែនអត់អាចបន្តឲ្យកូនបោចៅបានទេនៅជានាយករដ្ឋមន្ត្រីព្រោះអីព្រោះខ្លាចគេទៅចាប់អូសក្បាលមកឡើងតុលាការអាហ្នឹងបានអត់ហ៊ានអត់ហ៊ានផ្ទេឲ្យកូនអាហ្នឹងរឿងរឿងប៉ុណ្ណឹងប្រចាំបាននិយាយថាគាត់ចង់នៅរក្សាអភ័យឯកសិទ្ធិគាត់ជានាយករដ្ឋមន្ត្រីអញ្ចឹងដើម្បីកុំឲ្យគេចាប់គាត់នឹងឡើងតុលាការក៏អី ហ្នឹងហើយអាហ្នឹងចឹងហីព្រោះតែហ៊ានស្ដីតម្លៃឲ្យកូនណាហ៊ុនសែនអស់អស់សិទ្ធិជានាយករដ្ឋមន្ត្រីអស់អបិសិទ្ធឯកសិទ្ធគឺតឡាការគេទៅចាប់យកមកហើយគេមិនទុកទេយ៉ាចាអរគុណច្រើនសូហ្វីប៉ុន្តែខ្ញុំសូមបន្ថែមតិចទៀតយើងចង់ងាកមកបញ្ហាដែលកំពុងកើតទៅលើ កម្មករនាការវើលខ្ញុំសូមស្នើទៅដល់រដ្ឋាភិបាលរបបក្រុងភ្នំពេញដោយទទូចចាឥឡូវនេះខ្ញុំមិនប្រើភាសាអីដែលមិនសមរម្យទេខ្ញុំសូមខ្ញុំសូមស្នើដល់ទទូច សូមមេត្តាអាណិតអាសូរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរសូមដោះស្រាយបញ្ហាជូនពួកគាត់ បញ្ឈប់ការធ្វើបាបពួកគាត់ទៅត្រូវជន់បរទេសណាជាឈ្មួញថាកែណាកាវើធ្វើបាបពួកគាត់ហើយវាជារូបភាពមួយដ៏អាក្រក់ដែលធ្វើបាបប្រជាពលរដ្ឋខ្លួនឯងរបៀបនេះណាលោកហ៊ុនសែនរូបភាពដែលដែលលោកកំពុងធ្វើបាបពលរដ្ឋខ្លួនឯងចឹងគឺជារូបបង្ហាញរូបភាពមួយអាក្រក់ខ្លាំងណាស់គឺបង្ហាញពីភាពសាហាវខូខើយងខ្នង លោកកំពុងតែបង្ហាញភាពសាហាវនៃការដឹកនាំរបស់លោកឲ្យកូនខ្មែរចំនួនក្រោយឃើញហើយលោកចង់ពង្រួមទឹកចិត្តយុវជនខ្មែរឬក៏យ៉ាងណាសូមមេត្តាបញ្ចប់នៅ ភាពសាហាវខូខើយងខ្នងទៅហើយដោះស្រាយបញ្ហាជូនពួកគាត់សូមអាសូរដល់ពួកគាត់ផងគាត់អត់ត្រូវការអីទេបងប្អូនកម្មករគាត់សូមណា ការគាត់តវ៉ារាល់ថ្ងៃនេះមិនមែនយកទៅធ្វើការមានបានទៅធ្វើជាអ្នកមានទេគឺទៅរត់ទៅពេលទេបងស្រីខ្ញុំសូមកាត់បងបន្តិចមើលតាមព័ត៌មានអាស៊ីសេរីផ្សាយព្រឹកមិញក៏ដូចជាការពីល្ងាចមិញនេះបានផ្សាយថាឥឡូវនេះគឺចោតដល់ស្ត្រីស្ត្រីជាបុគ្គលិកណាការវើទាំងអស់ហ្នឹងស៊ីឈ្នួលបាតកម្មស៊ីឈ្នួលកោតកម្មទៅទៀតធន់ណាស់យុទ្ធធន់ណាស់ស្ត្រី តើអ្វីដែលគេចោទនឹងសមនឹងទស្សនភាពសង្គមបច្ចុប្បន្នដែរឬទេឬយ៉ាងណាតើបញ្ហាទាំងអស់ហ្នឹងវាកើតចេញពីការលៀបពណ៌ធ្វើឲ្យខ្មែរបែកបាក់គ្នាបែបហ្នឹងឬយ៉ាងណាតើអ្វីទៅដែលធ្វើឲ្យរបបនៅពេញមិនមានការដោះស្រាយបញ្ហាបន្តិចបន្តួចជាប់របងផ្ទះខ្លួនឯងតើវាអ្វីជារបស់បង្កត់សង្កត់បន្តិចមើលបាទសំជួយចាក់សូហ្វីមុនចាក់សូហ្វីចាប់ដើមមុនចាក់ អឺខ្ញុំខ្ញុំជឿថាហ៊ុនសែនគាត់អាចរកដំណោះស្រាយឲ្យបានទេគាត់អត់អាចទេហ្នឹងហើយបើសិនជាគាត់ចង់មានដំណោះស្រាយឲ្យពួកគាត់ហ្នឹងណាណាគឺគេដោះស្រាយតាំងពីថ្ងៃពីដំបូងម្ល៉េះណាគឺគេគេចូលចិត្តតែបង្កើតបញ្ហា បង្ក្រាបបញ្ហាណាដែលចត់ដែលដែលចោតគប់ពួកគាត់ទាំងអស់វិញថាស៊ីឈ្នួលបដកម្មទាំងអស់ហ្នឹងណាអាហ្នឹងគឺគេគឺគេបង្កើតបញ្ហាដើម្បីបញ្ចប់ដើម្បីចោតពួកគាត់ថាពួកគាត់ជាមានកណៈកំហុសហ្នឹងឯងដោយសារគេមិនចង់រកដំណោះស្រាយឲ្យគាត់ មិនមែនចាំតែឥឡូវហ្នឹងឯងអ្នកណាក៏ដោយពលរដ្ឋជាធម្មតាក៏ដោយឲ្យតែគាត់ចេញមតិខ្លួនឯងធ្វើបដកម្មសិតតែស៊ីឈ្នួលបដកម្មស៊ីឈ្នួលបដកម្មពីព្រោះពួកហាត់តែវិញគេចូលចិត្តអញ្ចឹងពីព្រោះពួកហ៊ុនសែនគាត់ចូលចិត្តយកទឹកលុយទៅជួលពួកគាត់នឹងឲ្យធ្វើបដកម្មជួលពួកគាត់ឲ្យធ្វើអ្វីពួកពួកគាត់ចូលចិត្តអញ្ចឹងពួក CP គាត់ចូលចិត្តធ្វើអ្វីដោយចំណាយលុយសូម្បីតែគ្នាគាត់ធ្វើទៅបដកម្មត្រូវតែចំណាយលុយបានមានពួកនឹងធ្វើបដកម្មណាតែពួកពលករពលរដ្ឋយើងនៅក្នុងប្រទេសខ្មែរ គាត់អត់មានស៊ីឈ្នួលណាទេគឺគាត់រងគ្រោះខ្លួនឯងគឺគាត់ចេញមកទាមទារជាសិទ្ធិរបស់គាត់ខ្លួនឯងប៉ុន្តែ គេអត់រកដំណោះស្រាយនឹងហើយទើបគេបង្កើតបញ្ហាដើម្បីបញ្ចប់រឿងទាំងអស់ហ្នឹងណាអានឹងយើងឃើញគ្រប់គ្នាយើងឃើញរាប់ឆ្នាំមកហើយអញ្ចឹងដោយសារគេមិនចង់រកដំណោះស្រាយបើគេរកដំណោះស្រាយងាយជាទីបំផុតណាបើសិនជាហ៊ុនសែនគិតថាអូខេឥឡូវក្រុមហ៊ុន Nagavel ហ្នឹងខ្លាយចិត្តខ្លាយចិត្តហ្នឹងអត់អាចជួយអត់អាចរកដំណោះស្រាយបានអត់មានលុយឧទាហរណ៍ តែរដ្ឋត្រូវចេញសងពីព្រោះហេតុអ្វីពីព្រោះទៅដាក់ក្រុមហ៊ុនមកហ៊ុនក្រុមហ៊ុនមកមួយឆ្នាំចំណេញប្រហែលចំណេញប្រហែលអញ្ចឹងគេកាត់ពន្ធចូលរដ្ឋកាត់ពន្ធចូលរដ្ឋអញ្ចឹងហើយរដ្ឋត្រូវចេញជំនួសក្រុមហ៊ុននឹងសិនចេញជំនួសក្រុមហ៊ុនពេលណាក្រុមហ៊ុនគាត់បន្តការងារធ្វើទៅទៀតគេយកអាចំណេញក្រុមហ៊ុនហ្នឹងដើម្បីយកមកកាត់យកមកចូលលុយដែររដ្ឋដែលកំពុងតែចេញជំនួសចេញជំនួសសិនហ្នឹងអានេះគេត្រូវរកដំណោះស្រាយអីអញ្ចឹង តែខ្ញុំមិនដឹងថាមូលហេតុជាចម្បងអ្វីទេបានរឿងកំពេចកំពុកបន្តិចបន្តួចបង្កើតជាបញ្ហាធំយើងអត់ដឹងរឿងអ្វីឬក៏គេចង់បំបត្តិពលករខ្មែរបញ្ចប់ខ្មែរមិនអោយធ្វើការគេចុចពលករចិនឬក៏ពលករណាមកដើម្បីធ្វើការជំរុញពលិកប្រទេសខ្មែរឬក៏ជួននេះជាដើមអាចគេជាយុទ្ធសាស្ត្ររបស់គេដើម្បីសូមកាត់បងសុភីបន្តិចបើតាមយើងមើលបច្ចុប្បន្នរាល់ថ្ងៃណាកម្មករសំណងកម្មករផ្សេងផ្សេងមួយចំនួនដែលជាថកាយចិន គឺគេយកបុគ្គលិកជាពលរដ្ឋជនជាតិចិន ឬក៏ជាតកាយយួនគឺយកជនជាតិយួនមកធ្វើតែម្ដងគឺខ្មែរយើងតិចតួចណារាល់ថ្ងៃបានធ្វើការក្នុងសំណង់អាគារពូពូទាំងអស់ដែលគេមានក្រុមហ៊ុនប៉ះលាស់ណាគឺគេដឹកបុគ្គលិកឬក៏ប្រជាពលរដ្ឋគេមកធ្វើនៅស្រុកខ្មែរតែម្ដងបើដល់គេប្រើច្បាប់ម៉ែវាទេរាល់ថ្ងៃបងប្អូនលោកតាយើងជំនឿចិត្តពិចារណាទាំងអស់គ្នាខ្ញុំបានឃើញរូបភាពនេះផ្ទាល់នៅតាមផ្លូវបានរដ្ឋបាទសូមជួយអញ្ចឹងខ្ញុំសូមចូលមកកន្លែងហ្នឹងបន្តិចទៀតអញ្ចឹងគឺជាយុទ្ធសាស្ត្ររបស់គេហើយយុទ្ធសាស្ត្ររបស់គេខ្ញុំលើសូថា កម្មករ Nagaver ដែលគាត់ធ្វើបដកម្មនោះគឺលុបឈ្មោះគាត់ចេញអត់ឲ្យគាត់ចូលធ្វើការទេប៉ុន្តែគេយកកម្មករចិនមកចំនួនពួកគាត់អញ្ចឹងគឺជាយុទ្ធសាស្ត្ររបស់គេដើម្បីតែកម្ចាត់ពលរដ្ឋខ្មែរឲ្យចំណាក់ស្រុកទៅប៉ុណ្្នឹងឯងពេលណាពលករខ្មែរទៅស្រុកអត់មាន ការធ្វើគាត់មិនត្រូវចំណាក់ស្រុកទៅរកការងារប្រទេសក្រៅធ្វើហើយដល់ពេលគាត់រកការងារប្រទេសប្រទេសក្រៅធ្វើគាត់អត់មានឱកាសចូលស្រុកខ្មែរដើម្បីតែបោះឆ្នោតឲ្យគណៈបកណាដែលគាត់ស្រឡាញ់អានឹងគឺជាយុទ្ធសាស្ត្រដែលគេបំបែកខ្មែរដែលគេដេញខ្មែរចេញពីស្រុកយ៉ាចា អឺចាស់ខ្ញុំសូមបន្ថែមពីលើសូហ្វីមកយ៉ាយអឺបងនេះបងសំទោសខ្ញុំច្រឡំជើញយ៉ាអញ្ជើញបងអញ្ជើញចាខ្ញុំសូមបន្ថែមពីលើសូហ្វីដែលគាត់បានបកស្រាយមិញយ៉ាងក្បោះក្បាយក៏ដូចជាសម្ដេចជំរឿនតកតងអំពី ថាហេតុអ្វី បានជាហ៊ុនរបបក្រុងភ្នំពេញឥឡូវយើងយើងក៏និយាយថាហ៊ុនសែន រដ្ឋាភិបាលរបបហ្នឹងត្រូវតែរួមគ្នាដោះស្រាយបញ្ហាយើងក៏ឃើញលោកសខេហ្នឹងក៏ចេញមកស្រែកដែរតាក់ទងនឹងបញ្ហាដែលកើតឡើង ទៅលើបងប្អូនកម្មករនាការវើនឹងចុះហេតុអីរឿងហ្នឹងដោះស្រាយវាចេញរឿងហ្នឹងវាធ្ងន់ធ្ងររហូតដោះស្រាយមិនចេញឬមួយក៏គេមិនចង់ដោះស្រាយតែហេតុអីក៏ដោះស្រាយវាមិនចេញវាមានអីនៅពីក្រោយហ្នឹងវាមានយើងដឹងយ៉ាងច្បាស់វាថា40%នៃភាគហ៊ុនរបស់តកោហ៊ុននៅក្នុងនាការវើល យើងដឹងហើយណាអាអានឹងទីមួយដែលធ្វើដោះស្រាយមិនចាញ់ព្រោះអំណាចត្រឹមតែក្រុមហ៊ុននោះអត់មានពាក់ព័ន្ធនឹងតកោហ៊ុននោះនឹងដោះស្រាយចាញ់ហើយគេស៊ីផុយបើសិនជារឿងនោះអត់ពាក់ព័ន្ធនឹងតកោហ៊ុនអាហេតុអារឿងនោះកើតនោះវាមិនមែនគេទុកពជារហូតដល់3ខែជាមកទេ អា3ខែហ្នឹងគឺ3ខែនៃការធ្វើកតកម្មរបស់បងប្អូនកម្មករនាការវើលប៉ុន្តែអាការដែលគាត់ដាក់សំណើដើម្បីសុំឲ្យមានដំណោះស្រាយហ្នឹង មុននឹងមុនមុន3ខែនឹងនឹងវាឡើង6 7ខែរួចមកហើយតែបងប្អូនសូមឲ្យមានការដោះស្រាយជូនពួកគាត់តកតងអារឿងការរំលោភនិស្សិតការងារនឹងណាមានការតវ៉ាសូមឲ្យដោះស្រាយបញ្ហាជូនពួកគាត់នឹងគឺគេមិនចង់ដោះស្រាយរហូតឥឡូវទៅជាការលៀបពណ៌ថាពួកគាត់នឹងធ្វើបដិវត្តពណ៌ថាពួកគាត់នឹងស៊ីឈ្នួលធ្វើបដកម្ម លោកហ៊ុនសែនជាមុខភាពឥឡូវនេះអភិបាលឬភ្នំពេញគេគម្រាមហើយនៅជាពីម្សិលមិញថាបើបាតកោនឹងមានការជួបជុំទៀតគេយកក្រសួងសុខាភិបាលថារំលោភបំពានទៅលើច្បាប់របស់ក្រសួងសុខាភិបាលគេនឹងមានចំណាត់ការឃើញទេគឺគេអត់មានអីចម្លែកទេគេយកបញ្ហានយោបាយ COVID បាទបញ្ហានយោបាយ COVID នេះមក ប្រើប្រាស់ទៅលើប្រជាពលរដ្ឋរងគ្រោះក៏ដូចជាបុគ្គលិកនាការវើក៏ដូចជាប្រជាពលរដ្ឋដែលបញ្ហាដីធ្លីដែរឥឡូវនេះបញ្ហាដីធ្លីលើគឺអត់ហ៊ានណាចេញគេយកតែនឹងមកមកមកអនុវត្តមកគឺចាប់ដាក់គុកមកគឺគេយកគុកជារនាំងបិទសិទ្ធិសេរីភាព ប្រជាពលរដ្ឋបាទសូមជួយសម្ដេចជំរឿនសម្ដេចជំរឿនមានប្រសាសន៍ចឹងហើយចាឥឡូវគេថាចេះដោយសារតែការជួបជុំនឹងធ្វើឲ្យបង្កើតជាទៅជាមានការឆ្លងហើយចាំបើថាចឹង អាការជួបជុំនឹងឆ្លោះហើយចាំដល់កន្លែងការ៉ាអូខេនៅក្នុងរោងការជួបជុំទម្រាបគ្នានោះមិនទៅវិញចានៅក្នុងរោងចក្រកម្មករធ្វើការវិជ្រាគ្នាណាអានោះអានោះអត់ឆ្លងទេឬក៏យ៉ាងម៉េចខ្ញុំសួរតែច្បាស់ទៅវិញតែប្រើច្បាប់ម៉ែវាអាហ្នឹងដល់អ្នកណាតវ៉ាគេអាហ្នឹងខុសហើយបណ្ណាទៅធ្វើអីធម្មតាអត់បញ្ហាទេជាពិសេសលោកហ៊ុនសែនក៏ប្រើច្បាប់ម៉ែវាមួយគឺហ៊ុនសែនបានចុះសម្ពោធគ្រប់ទីកន្លែងប្រមូលពលរដ្ឋរាប់រយអ្នកជួបជុំនេះអត់ឆ្លងទេតែបើហ៊ានតបៈ បាតកម្មប្រឆាំងនឹងរបបហ្នឹងគឺឆ្លងកូវីដខ្លាចឆ្លងអីយ៉ាងការពារទៅអាហ្នឹងវាអត់មានចម្លែកទេបាទថាមិនមែនច្បាប់ម៉ែវាទេបើច្បាប់ម៉ែវានៅវិទ្យុងុំអាហ្នឹងច្បាប់ប្រហែលច្បាប់តាវាយ៉ាងមកទៅអ្នកក្រំដាក់មកទៅទៅក្រោយបន្តិចពួកយើងដឹងទាំងអស់ម៉ែក្បេកនិយាយបាញ់មិញថា ក្រុមហ៊ុន Nagavel ហ្នឹងគឺ40%គឺតកូលហ៊ុនជាអ្នករួមក្រុមហ៊ុននឹងរួមក្រុមហ៊ុនចឹងគេហៅចឹងណាណាភាគហ៊ុនភាគហ៊ុនភាគហ៊ុនចារួមភាគហ៊ុន អត់ខលតែគាត់40%គឺជារបស់គាត់ទាំងមូលហ្មងអត់ខលទេពីព្រោះមួយឆ្នាំមួយឆ្នាំចំណេញលុយច្រើនណាស់គ្រាន់តែរឿងពាក់ព័ន្ធនឹងរឿងលុយកាក់ប៉ុណ្ណឹងគេអាចទៅរកដំណោះស្រាយបានព្រោះតកូលហ៊ុនលុយរាប់ពាន់លានដុល្លារហើយខ្មែរយើងហ្នឹងហើយខ្មែរយើងក៏ទៅខ្ចីលុយគេមករាប់ពាន់លានដុល្លារដែរណាដើម្បីយកមករកដំណោះស្រាយឬក៏មកបំរើការប្រើប្រាស់នៅក្នុងប្រទេសយើងហ្នឹងអញ្ចឹងរឿងក្រុមហ៊ុនកាណាកាវលហ្នឹង ពាក់ព័ន្ធនឹងរឿងលុយកាក់នឹងឯងណាត្រូវឲ្យក្រុមហ៊ុនរំលបងលុយស្អីបណ្ដាច់ឆ្នាំឬក៏ធ្វើអ្វីពាក់ព័ន្ធនឹងហ្នឹងឯងពាក់ព័ន្ធនឹងរឿងថវិកានឹងឯងបើសិនជាគេចង់រកដំណោះស្រាយលុយប៉ុណ្ណឹងអត់ច្រើនទេបើក្រុមហ៊ុននឹងជាក្រុមហ៊ុនរបស់ហ៊ុនសែនដាច់មុខក៏អត់ខ្វល់ដែរណាបងអ្នកណាក៏អត់ខ្វល់ដែរពីព្រោះវាពាក់ព័ន្ធនឹងថវិកាដោយសារតែគេ មានលុយរាប់កោតរាប់ពាន់លានណាគេមិនរករបស់ស្រ័យតែគេចង់អញ្ចឹងគេមិនរករបស់ណាគេចង់អញ្ចឹងគេចង់កំតិចយើងចេញពីក្រុមហ៊ុនគេចង់ដកឈ្មោះផ្នែកចេញពីក្រុមហ៊ុនបានគេមិនរករបស់ស្រ័យលុយគេអាចមានឲ្យបានមិនអត់ទេមែនអត់ទេលុយច្រើនណាស់តែតែខ្ញុំសូហ្វីនិយាយចឹងបញ្ហាដែលថាខ្ញុំក៏បានតំណឹងមកដែរណាពីស្រុកខ្មែរមកឥឡូវនេះ80%នៃកម្មករនៅកានៅណាកាវើល ពីចង់90%ផងនិយាយទៅក៏ឥឡូវយើងនិយាយត្រឹម80%បានហើយកម្មករនៅ Nagavel នោះគឺភាគច្រើនគឺជាកម្មករចិនដែលធ្វើការនៅ Nagavel រាល់ថ្ងៃហ្នឹងដែលខ្ញុំបានតំណឹងមកពីស្រុកខ្មែរណាចាសុំទោសសុំកាត់ប៉ុណ្្នឹងបន្តិចចាអញ្ចឹងបានថាកម្មករ Nagavel ដែលខ្មែរនៅសេះសោបនេះអញ្ចឹងគេទៅប្រើល្បិចយ៉ាងម៉េចក៏ដោយដើម្បីកម្ចាត់ខ្មែរទាំងអស់ទុកតែចិនតែម្ដងចា ខ្ញុំជឿថាគឺជាល្បិចរបស់គេរឿងរឿងត្រឹមអាលុយរឿងត្រឹមអាច្បាប់ក៏ប៉ុណ្្នឹងគេអាចគោរពបានគេអាចគេអាចធ្វើបានតែគេចង់អញ្ចឹងណាបាទអរគុណបងស្រីតាពីយើងនិយាយបញ្ហា Nagavel ច្រើនហើយប៉ុន្តែយើងមិនអាចនៅដដែលប៉ុណ្នេះបានទេយើងចូលទៅមុខទៅទៀតពាក់ព័ន្ធនឹងព័ត៌មាន កសែតនៅក្នុងស្រុកបានផ្សាយថារដ្ឋខាងរដ្ឋអំណាចបឹងតលេសាបបានចាប់ជនជាតិយួនម្នាក់ណាមកសួរនាំអំពីការនេសាទខុសច្បាប់ តើបងស្រីទាំងពីរយល់យ៉ាងណាដែរចំពោះដែលយួននៅលើបឹងទន្លេសាបរាប់រយរាប់ពាន់អ្នកបណ្តែតផ្ទះទឹកនៅលើទូករស់ទីខុសច្បាប់នោះចាប់បានម្នាក់មកជាការសម្ដែងមុនការបោះឆ្នោតឬក៏យ៉ាងណាបាទដើម្បីឲ្យបងប្អូនទស្សនិកជនយើងបានជ្រាបអំពីអ្វីដែលគេលេងឆាកប្លែកស្ពិនស្នែកនយោបាយប្រជាធិបតេយ្យផងបាទសូមជួយខ្ញុំសូមឆ្លើយមុនហ្នឹងហើយមិនមែនពេកសូមជួយ បាននិយាយជារឿយរឿយឯងប្រទេសខ្មែរគឺជារោងលខោនយួនដែលវារៀបចំមកគឺជារោងលខោនរបស់គេ គេលេង ដើម្បីឲ្យបោកប្រាស់ខ្មែរគេចង់ចាត់អ្នកណាគេចង់ធ្វើអ្វីគឺសិតតែជាគេលេងឲ្យយើងមើលណាកន្លែងខ្លះទៅក៏គេលេងសំទៅពលរដ្ឋជឿទៅកន្លែងខ្លះក៏គេលេងមិនសំយើងស្គាល់ពុទ្ធណាយើងតែមើលលខោនណាមើលញយញយយើងដឹងហោះអាតួនេះចេញមកណាដល់ពេលក្រោយគេថាឆាអាតួនោះមកពីណា ណាហោះអាតួនេះមានស្អីស្វានៅក្រៅឆាកណាចេញទៅវិញទៅណាអញ្ចឹងទេពួកយើងដែលមើលខោនកំពុងតែមើលខោនណាគឺយើងដឹងហើយអាតួនេះចេញមកក៏យើងដឹងអាតួនេះគឺយើងមកគឺយើងអំពងកំពុងតែមើលគឺយើងដឹងពីល្បិចរបស់គេអញ្ចឹងហើយអ្វីក៏ដោយដែល40ឆ្នាំហើយដែលហ៊ុនសែនដឹកនាំណាមិនមែនយួនម្នាក់នឹងគេចាប់មកថាយួនទៅកុសច្បាប់ទេយួនរាប់សែនរាប់លានអ្នកនៅលើបឹងទលេសាប វាមិនមែនត្រឹមតែចាប់ត្រីខ្មែរកំទេចត្រីខ្មែរវាចិញ្ចឹមត្រីរបស់វានៅលើនៅលើអាទលេសាបហ្នឹងណានៅលើអាអាអាទឹកហ្នឹងអាទូកវាហ្នឹងបោះជាតិគីមីឲ្យស៊ីអីសពបែបយ៉ាងហ្នឹងបំពុលស្អីខ្មែរទាំងអស់ហ្នឹងតែអត់មាននរណាយកចាប់អារម្មណ៍ទេតែមកចាប់ម្នាក់ហ្នឹងដូចជំរឿននិយាយមិនអញ្ចឹងគឺជាឆាលខោគេធ្វើដើម្បីបោកពលរដ្ឋខ្មែរថាគេកំពុងតែធ្វើការរៀបចំប្រទេសខ្មែរចាប់យល់ខុសច្បាប់ចាប់អ្វីគឺជាឆាលខោរបស់គេហ្នឹងហើយ ខ្ញុំជឿថា40ឆ្នាំយើងល្មមឆ្អែតឆ្អន់ហើយយើងមិនស្គាល់ពីកញ្ចៅរបស់ពួក CP ហើយឲ្យទៅពេលបោះឆ្នោតណាពេលបោះឆ្នោតគេអូគេដល់ចែករង្វាន់គេធ្វើល្អល្អល្អគេហៅអីមុនបោះឆ្នោតមុនបោះឆ្នោតអឺសំពះបោះឆ្នោតឲ្យសំពើហ្នឹងហើយអញ្ចឹងខ្ញុំអត់ជឿព្រោះអី40ឆ្នាំហើយណាយួនមិនមែនមានតែម្នាក់ហ្នឹងណាច្រើនលានអ្នកណាហើយអាស្ទឹងបឹងទលេសាពគឺរលាយអស់មិនមែនដោយសារត្រីរលាយមិនមែនដោយសារខ្មែរគឺដោយសារយួន ខ្មែរចាប់បន្តិចបន្តួចខ្មែរយើងប្រពៃណីខ្មែរយើងគឺគាត់រកស៊ីក្រុមគ្រួសារគាត់ហៅគេប្រពៃណីរបស់ខ្មែរយើងរកស៊ីចិញ្ចឹមក្រុមគ្រួសារនឹងលក់ដូរបែកកប៉ុកគឺអត់អត់អត់ខាត់បងច្រើនទេគឺជាប្រទេសប្រទេសយើងគឺជាប្រទេសមួយតើទុកទៅដោយធម្មជាតិជាពិសេសអាខែត្រីត្រូវតែម្ដងគឺថាមកអីតាំងខែត្រីប្រហុកត្រីប្រអកម្ដងម្ដងគឺយើងសម្បូរត្រីតតែមែនទេ តែឥឡូវហ្នឹងយួនរាប់សែននេះវាមកជួយស៊ីត្រីខ្មែរវាមិនត្រឹមជួយស៊ីទេវាមកកំទេចហើយវាដឹកចូលទៅស្រុកវាទៀតអាហ្នឹងបានវាខ្មែរវារលីហ្នឹងឯងចាអឺរូបភាពនៃការបំផ្លាញនេសាទបំផ្លាញមច្ឆាជាតិរបស់ពលរដ្ឋយួននៅក្នុងបឹងទលេសាបខ្មែរគឺគឺមានច្រើនរូបភាពហ្នឹងមានតាំងពីការគេហៅថានេសាទបែបគេហៅគេហៅ នេសាទនេសាទអួនតិចនេសាទតិចតាំងពីការដាក់នេសាទឆក់គេហៅថាឆក់ត្រជាក់បាទមានឆក់ក្តៅឆក់ត្រជាក់មានហ្នឹងឆក់ត្រជាក់ឆក់ក្តៅតាំងពីថាឲ្យអាពេលអាពេលគេប្រមូលយកអញត្រីហ្នឹងមិនថាត្រីទូចត្រីធំគេប្រមូលទាំងអស់ណាអាទូចអាចៅត្រីទៀតបាទដល់ចៅត្រីបាទខ្ញុំនិយាយដល់តាត្រីដល់ចៅត្រីត្រីណាស៊ីមិនកើតគេយកទៅធ្វើជី ទៅធ្វើជីនៅស្រុកវាគឺ ថាវាបំផ្លាញនោះហើយមានពូជត្រីខ្លះនៅក្នុងស្រុកខ្មែរយើងនឹងបានផុតបានផុតពូជទៅហើយបានផុតពូជទៅហើយវាលែងមានទៀតទៅហើយមានត្រីខ្លះណាសំបីតែរដូវនៃត្រីពងដែលជារដូវហាមឃាត់ណាក៏យួននេសាដែរប្រវត្តិខ្មែរយើង គឺជាទឹកដីមួយ ដែលជដូនតាយើងតែនិយាយថា ទីណាមានទឹកទីនោះមានត្រីប៉ុន្តែឥឡូវអត់ទេបងប្អូនណាចាំឲ្យច្បាស់ណាទីណាមានទឹកទីនោះមានយួនមិនមែនទីណាមានទឹកទីនោះមានត្រីទេ គឺវាបំផ្លាញខ្ទេចបំផ្លាញទីគេទៅចាប់យួនម្នាក់យកមកបង្ហាញថតបង្ហាញបងប្អូនប៉ុន្តែអាយួនអូអួនអាយួននេសាទពុកចាយធំធំនោះបងប្អូនឃើញពុកឆាឃើញគេហៅពុកចាយពុកចាយបងប្អូនអូអួនប៉ប៉ិនប៉ប៉ិនណាណៃនោះ យកត្រីរាប់តោនទៅស្រុកយួននោះអត់ដឹងរបស់ភាសាយួនផងខ្ញុំអត់ដឹងឪពុកចាយថាម៉េចផងថាម៉េចទៅឪពុកចាយខ្ញុំសំខាន់ប៉ុណ្ណឹងអឺប្រហែលឆ្នាំមុនប្រហែលជា4ឆ្នាំមុនមានបងប្អូនយើងនៅតាមកំពង់ចាមតាមដងទន្លេកំពង់ចាមក៏បានប្រាប់ខ្ញុំណាគេថាគេគេឆក់អាឆក់ត្រជាក់ដូចម៉ែក្មេងនិយាយមិញអញ្ចឹងគេឆក់ទូតាច់អស់ហើយ ប៉ុន្តែអ្វីខ្ញុំចង់និយាយសំខាន់គឺនៅលើទលេសាបខ្មែរនៅសមុទ្រនៅសមុទ្រខ្មែរហ្នឹងវាមិនត្រឹមតែអាយួនហ្នឹងវាមិនត្រឹមតែមកទាំងទូកទាំងទូកចាក់ត្រីខ្មែរវាមកដេញបុកទូកទូកនេសាទខ្មែរហ្នឹងធ្វើបាបខ្មែរអត់ឲ្យចូលទៅចិត្តវាទេគេថាដេញដេញកន្លែងវារបស់វាបាទគេមិនមែនមកបុកគូទេគេមកបុកទូកបាទបុកទូកខ្មែរហ្នឹងបាទហ្នឹងហើយមិនបុកគូទេបុកទូកខ្មែរហ្នឹង ណាបើកំតិចហើយសួរថាអាញាធមមានជួយហ៎មានជួយរកដំណោះស្រាយឯខ្មែរហើយមានដេញពួកទូកយួនត្រឡប់ទៅវិញអត់ទេណាបណ្ដោយគេមកមកមកមកមកមកមកមកធ្វើបាបខ្មែរហើយអត់ធ្វើដឹងធ្វើលឺទៀតអឺយើងបានទទួលព័ត៌មានប្រហែលជា2ឆ្នាំមុនគឺទូកយួនបានមកនេសាទនៅខេត្តកពតចូលក្នុងទឹកដែកខ្មែរយើងដល់សមុទ្រសមុទ្រនៅខេត្តកពតកន្លែងតំបូកដាមណា ហើយយួនបានបាញ់ខ្មែរយើងសម្លាប់ម្នាក់នៅលើទូកនឹងតែម្ដងបាទបាញ់ទម្លាក់ទឹកកាលនោះគឺយើងព័ត៌មាននឹងវីដេអូគឺខ្ញុំបានរក្សាទុកដែរប៉ុន្តែចាំខ្ញុំឆែកប្រាប់បងប្អូនពេលក្រោយគាត់ទៅពេលខ្លះវីដេអូ view ហើយអញ្ចឹងបងប្អូនក៏ថាយើងយករឿងចាស់មកនិយាយប៉ុន្តែរឿងចាស់ខ្លះណារឿងចាស់ខ្លះគឺរឿងនឹងដែលជាគំរូឲ្យខ្មែរយើង បានឃើញថាអ្វីដែលយួនមានប្រជាប្រិយភាពក្នុងការដែលមកធ្វើអំពើខុសច្បាប់ បាទមានគេហៅថាមហិច្ឆតាឆ្លៀនពៀនខ្មែរយើងលោកហ៊ុនសែនអត់ដែលបើកភ្នែកមើលមន្ត្រីរបស់ខ្មែរទាំងអស់គាត់ថាគាត់ធ្វើម៉េចបើបើកដៃពីមន្ត្រីធំធំណាបើគាត់ទៅចាប់គេមកចាប់ដល់លើគោកតាប់តាប់មានមន្ត្រី ធំនឹងឆ្អល់ដកតំណែងដកអំណាចគាត់អស់លីងគាត់ថាហ៊ានទៅធ្វើកូនចៅអញហ៊ានទៅធ្វើអីចឹងទៅណាព្រោះអាមន្ត្រីធំធំខាងលើសុទ្ធតែជាយួនចឹងពួកគាត់អក្រក់ហ៊ានធ្វើទេតោះសុំការអនុញ្ញាតណែនាំចឹងទៅរហូតដល់សប្តាហ៍ថ្ងៃនេះ បងស្រីទាំងពីរបានស្ដាប់ហើយលោកហ៊ុនសែនក៏រៀបដកមន្ត្រីប្រមាណអ្នកប្រមាណរូបតាមខេត្តមួយដូចក្រសួងកសិកម្មក្រសួងនេះរុក្ខាប្រមាញ់នេសាទនេះទោះមានការកម្រាមកំហែងពីលោកហ៊ុនសែនបានមន្ត្រីអស់នឹងចេះធ្វើការឬយ៉ាងណាយើងពិចារណាទាំងអស់គ្នាអានឹងហើយដែលសង្គមមួយគេហៅថាអំណាចប្រមូលផ្ដុំទៅលើបុគ្គលម្នាក់ហ្នឹងណាប្រទេសជាតិវាអត់រីកចម្រើនទេបងប្អូនឃើញហើយប្រហែលថ្ងៃនេះចាប់គ្រឿងញៀននៅខេត្តព្រៃវែងនៅកំពង់សោមរឿងញៀនមួយខែមួយខែមិនដឹងប្រហែល100តោនបាទ តែប្រទេសខ្មែរយើងគៀបប្រទេសស្អីហើយសពថ្ងៃហ្នឹងប្រទេសផលិតគ្រឿងញៀនប្រទេសរំលោភសិទ្ធិមនុស្សប្រទេសដែលជិះជាន់សម្រាប់ប្រជាពលរដ្ឋប្រទេសដែលធ្វើឲ្យប្រជាពលរដ្ឋមួយស្អប់ខ្ពើមមេក្នុងខ្លួនឯងបច្ចុប្បន្នឬយ៉ាងម៉េចចឹងសូមឲ្យពិចារណាបងប្អូនរាល់ថ្ងៃដូចជាការចិត្តបោះឆ្នោតអរនេះគេសម្ដែងរខោនរយៈពេលកន្លះខែមួយខែឲ្យពលរដ្ឋមើលទៅដើម្បីបានសម្លេងឆ្នោតបោះឆ្នោតចប់បងប្អូនត្រៀមហើយខ្នោះគុកណាសម្រាប់ដេញចោលរត់ ស្ពៀសពេញប្រទេសណាពេលខ្លះហ៊ុនសែនខ្លួនឯងបានព្រាមបើឯងកុំអីទេខមមិនក្នុងផេកអញណាហើយរត់ឲ្យរួចពីសពខ្មែររត់ឲ្យលឿនហើយហេលឺលឺហ៊ុនសែននិយាយវាហ្នឹងពីភាសាបែបហ្នឹងទេបងស្រីតែពីខ្ញុំបានលេខផ្ទាល់ភាសាមេដឹកនាំបាតសាណាគេអត់និយាយភាសាអញ្ចឹងទេការរិះគន់ពួកលោកហ៊ុនសែនជាមេដឹកនាំជាម៉ែជាឪកូនចៅវិគុណជេថាទទួលយកបានយកទៅបើយកមិនបានទេមើលកែឆ្នៃថាវាមានអញ្ចឹងមែនទេ ណាដោះស្រាយមើលតាមគេនិយាយនឹងត្រឹមត្រូវទេពលរដ្ឋខមមិននឹងត្រឹមត្រូវទេបែរជាគម្រាមចាប់ដាក់គុកកុំជេរអញកុំថាអញយ៉ាត់ជាប់គុកអាចជាប់គុកណាវាសារចឹងចឹងសួរយកមកប្រើទៅសាធារណៈបានទេចឹងបានថាសូមកាត់សម្ដេចជំរឿនតិចបន្តិចតកតើនឹងការបង្ក្រាបនៃបទល្មើសនៃបទល្មើសនេសាទរបស់ហ៊ុនសែនដែលគាត់កំពុងចាត់វិធានការនៅលើផ្ទៃបឹងទលេសាបហ្នឹងណា ធម្មតាតែតកតងនឹងរឿងរឿងគេហៅថាអីជលផលរុក្ខាប្រមាញ់ជលផលរុក្ខាប្រមាញ់ចឹងជលផលរុក្ខាប្រមាញ់ចឹងណាជលផលប្រើជលផលមួយទៅបាទប្រមាញ់ក៏ប៉ុន្តែហេតុអីក៏ឲ្យសុកទូចទៅ បង្ក្រាបបាត់ល្មើសនេសាទគេសុកទូចហ្នឹងខាងសភាហ៎ប៉ុន្តែព្រឹទ្ធសភាហ៎ គេហ្នឹងគេរដ្ឋមន្ត្រីជួយជលផលហ៎រាជបណ្ឌិតសភាបាទរាជបណ្ឌិតសភាមិនមិនក៏ជាកតបកិច្ចរបស់អញសុកទួយទៅប្រក្រាបវិញអាហ្នឹងគេកិច្ចការរបស់មានការពាក់ព័ន្ធនឹងការស្រាវជ្រាវបាទពាក់ព័ន្ធនឹងការស្រាវជ្រាវគាត់ចោះមិនអីបញ្ហា ទេប៉ុន្តែវាអត់ត្រូវក្នុងស្ថាប័នវាមានស្ថាប័នវាផ្សេងផ្សេងទៅការខ្ញុំនិយាយពីកតបកិច្ចកតបកិច្ចណាបាទកតបកិច្ចក្រសួងក្រសួងសម័យខាងជលផលខាងអីចឹងទៅត្រូវបាទចា វាខុសវាខុសវាខុសពីទួនាទីយើងឃើញយើងឃើញ បញ្ហាខ្លះលើកជំទាវសូហ្វីឡើងវិញចាហ្នឹងយើងឃើញពេលខ្លះយើងឃើញហ៊ុនសែនគាត់ដូចថាគាត់ធ្វើកិច្ចការអីមួយយើងឃើញវាថាខុសទំនងហ្មងសំដែងវាថារៀបចំតួចូលសំដែងវាខុសហ្នឹងវាទៅ ជាច្បល់វាវាវាអត់ត្រូវខ្ញុំខ្ញុំសូមបន្ថែមតិចមិនខំតែចលែងបាត់ទេអឺខ្ញុំសូមទៅក្រោយបន្តិចជំរឿនគាត់និយាយមិញថាអឺ មន្ត្រីខ្លះគាត់ចាប់បានជនល្មើសមកហើយប៉ុន្តែគាត់ត្រូវការជំនាញកំហែងពីថ្នាក់លើត្រឡប់មកវិញមែនទេបាទត្រូវដឹងថារបបហ៊ុនសែនគឺជារបបដេរឆានរបបក្បត់ជាតិរបបលក់ជាតិអញ្ចឹងទេអត់មានមន្ត្រីឬពលរដ្ឋយើងដែលស្នេហាជាតិពិតប្រកបគាត់បំរើជាតិប្រកបធ្វើការបានស្រួលទេបើយើងមានកំណត់ស្នេហាជាតិប្រកបយើងធ្វើការត្រឹមត្រូវអត់អាចរស់ក្នុងអត់អាចធ្វើការជាមួយក្រុមដេរឆាននឹងបានទេគឺគាត់បត់បែនតាមកលៈទេសៈ អញ្ចឹងឯងបានគាត់បដ ாய் គាត់អត់ហ៊ានចាស់ទេពេលណាគាត់ចាស់ពួកទាំងអស់ហ្នឹងខុសច្បាប់ឬក៏នេសាទខុសច្បាប់ទាំងអស់គឺគាត់រងគ្រោះខ្លួនឯងអញ្ចឹងគឺគាត់ត្រូវបិទភ្នែកបិទត្រចៀកឯងហើយមន្ត្រីខ្លះគឺគាត់អត់ហ៊ានចាប់គាត់អត់ហ៊ានអ្វីគឺគាត់មានតែពុករលួយពុករលួយដើម្បីអនុញ្ញាតឲ្យតាមចិត្តខ្ញុំអត់ទៅចំទាស់ទេអត់ចំទាស់ថាគាត់ពុករលួយទេពីព្រោះគាត់ត្រូវតែធ្វើអញ្ចឹងពីព្រោះគាត់ខែគាត់តិចតួចគាត់អត់ថាចាយក្រនេះ ប៉ូលីសតែហ៊ានសពតែចឹងអស់គាត់ធ្វើអ្វីទុកចម្រិតពលរដ្ឋខ្មែរទាពុនទាអីដើម្បីបានលុយក្រៅគឺដោយសារតែប្រាក់ខែគាត់តិចតួចអញ្ចឹងហើយអ្វីដែលគាត់ធ្វើដើម្បីតែមិនរស់ដើម្បីតែមិនរស់ទេអញ្ចឹងយើងចង់និយាយថាចេះតែមុនខ្ញុំគិតពួកសុកទូចហ្នឹងគេទៅនិយាយរឿងនេសាទទាំងដែរណាគេទៅចាប់គេទៅចោទថាយួនមកច្រើនណាខុសច្បាប់អីសោះបែបចឹងទាំងអស់អញ្ចឹងក៏សំប្រៅសុកទូចទៅវិញអញ្ចឹង ថា40ឆ្នាំហើយដែលចុកទូចទៅមើលអាទូកនេសាទខុសច្បាប់ខុសអីទាំងអស់ហ្នឹងអញ្ចឹងល្មមភ្នាក់ខ្លួនឯងកុំនាំពលរដ្ឋខ្មែរកុំបោះពលរដ្ឋខ្មែរឲ្យទៅគ្រប់គ្រងហ៊ុនសែនបន្តទៅទៀតអា40ឆ្នាំអត់មានសមត្ថភាពរកដំណោះស្រាយគ្រាន់តែរឿងនេសាទកំពេចកំពុកផងណាអញ្ចឹងណាសូមឲ្យពួក CP ទាំងអស់ហ្នឹងមន្ត្រីពួក CP ទាំងអស់តែជាខ្មែរយួនខ្ញុំខ្វល់តែយួនព្រោះយួនវាមានល្បិចលួចនៅលេបទឹកដីខ្មែរវាមកធ្វើយើងអត់ខ្វល់សំខាន់ខ្មែរដែលនៅពួក CP ហ្នឹង លំមភ្ញាក់ខ្លួនហើយថាប្រទេសនេះគឺជាប្រទេសខ្មែរមិនមែនជាប្រទេសយួនទេបើយើងនៅក្នុងសង្គ្រាមគ្រប់អាស្ថាប័នទាំងអស់ខ្ញុំឃើញពួកកម្ពុជាយួនដែលវាខ្លាយជាខ្មែរចង់លេបទឹកដីខ្មែរអញ្ចឹងទេលំមភ្ញាក់ខ្លួនដកខ្លួនចេញប្រាប់ពលរដ្ឋតាមត្រង់ទៅហេតុអ្វីណាគេមានគេគេធ្វើការក្នុងស្ថាប័នទាំងអស់ណាដែលមន្ត្រីដែលគាត់ស្នេហាជាតិពិតប្រាកដដែលគាត់បំរើបំរើការជាតិពិតប្រាកដដែលគាត់ស្មោះត្រង់ជាតិមិនត្រូវដកគេចេញទេគឺត្រូវលើកទឹកចិត្តគេ ត្រូវឲ្យស្អីបនស័កដើម្បីតែ យក អំណាចទៅការពារប្រទេសជាតិបើថា គេធ្វើការបាន ត្រឹមត្រូវហើយរករឿងគេចាប់ដាក់គុកអញ្ចឹងគ្មានខ្មែរណាអាចទៅធ្វើការត្រឹមត្រូវបំរើរាជពិតប្រកបទេគឺទាំងទូទាំងធំក្បត់ជាតិបំផ្លាញជាតិងាប់ទាំងអស់តែគ្នាហ្នឹងឯងចាសំទោសបាទសូមអរគុណបងស្រីចំពោះអ្វីថាអធិប្បាយបងល្អមែនតើហើយសារពេលវេលា យើងច្រើនហើយហើយខ្ញុំសូមលើកយករូបភាព នៃការក្រមការងារឬក៏បេតិជនរបស់យើង វាគ្មិនរបស់យើងនឹងឡើងមកទូទួបន្តិចទៀតនេះបាទវាគ្មិនឡើងមកទូទួផេកលោកប្រធានសំរងស៊ីក៏យើងចាក់ផ្សាយឡើងវិញនៅផេកអាដាមអេឆៃអៀងលោកជំទាវមូលសហួរឬក៏ផេករបស់គណៈបក្សប្រជាជាតិថ្ងៃនេះជាតបតសំខាន់មែនទែនពាក់ព័ន្ធនឹងនយោបាយប្រជាធិបតេយ្យរបស់លោកហ៊ុនសែនមុនពេលបោះឆ្នោតណាបងប្អូនតើជាតិបាទ ហើយវាគ្មិនទាំងអស់នោះមានបងសាវរាស៊ីបងដាលេអុយអូនស្រីមូរីមូរ៉ាហើយនឹងបងវិបុលនៅប្រទេសកូរ៉េអ្នកទាំង4អ្នកនេះមកពីប្រទេស4ផ្សេងផ្សេងគ្នាបាទមកប្រទេស4ផ្សេងផ្សេងគ្នាគឺបងរាស៊ីមកប្រទេសញូហ្សេឡង់បងដាលេអុយគាត់នៅសហរដ្ឋអាមេរិកមូរីមូរ៉ាគាត់នៅជប៉ុនហើយបងបុលវិញគាត់នៅកូរ៉េមកឃើញដូចអាទិត្យនេះគឺថាពិសេសមែនតើអញ្ចឹងដើម្បីឲ្យ កម្មវិធីនោះមានការចូលរួមមើលច្រើនសូមបងប្អូនចូលរួមតាមដានទស្សនារយៈពេលដល់កន្លះម៉ោងទៀតនឹងដល់កម្មវិធីនេះហើយអញ្ចឹងសូមអរគុណហើយក្នុងឱកាសនេះដែរខ្ញុំរំលឹកបន្តិចខួប25ឆ្នាំនៃការគប់ប្របែក នៅមុខរដ្ឋសភា ចាស់នៅជាប់បរមរាជវាំងនៅខាងត្បូងបរមរាជវាំងនិង នៅខ្វះតែ3ថ្ងៃទៀតទេគឺបាទគឺថ្ងៃទី30ខាងមុខនេះហើយអញ្ចឹងបងប្អូនទាំងអស់គ្នា យើងចូលរួមកាន់ទុកហើយយើងមើលឃើញភាពយុទ្ធធម៌ខ្លះៗដោយ ប្រហែលថ្ងៃនេះប្រហែលជាមួយខែកន្លងទៅនេះបានតឡាការបារាំងដោយសារលោកហ៊ុនសែននៅក្នុងអំណាចនាយករដ្ឋមន្ត្រីដែលតឡាការបារាំងគេមិនអាចចេញពីការចាប់ខ្លួនបានគឺចាប់កូនចៅគាត់បាទចេញពីការចាប់កូនចៅគាត់ឲ្យតែចេញក្រៅប្រទេសកម្ពុជា អង្គការហៅថាពលិអន្តពលណាគេនឹងចាប់ភ្លាមដោយឈ្មោះហ៊ីប៊ុនហៀងក៏ដោយឈ្មោះអីសេនខ្ញុំភ្លេចឈ្មោះបាទពីរអ្នកបាទពីរអ្នកហ្នឹងសេនពិសាទបាទ បាទអញ្ចឹងបងប្អូនសូមជៀបថាខួប25ឆ្នាំនេះយើងទទួលបានពលឺយុទ្ធធម៌ខ្លះខ្លះហើយហើយយើងជឿជាក់ថាតុលាការបរិង្គនឹងបន្តចាប់នោះដៃដល់បន្តទៀតយើងសង្ឃឹមមុតមមថាអ្នករងគ្រោះស្លាប់ពលឺសន្តិភាពចាប់មានហើយបងប្អូនពលឺសន្តិពលឺសន្តិភាពពលឺយុទ្ធធម៌ពលឺយុទ្ធធម៌ចាប់មានហើយសម្រាប់បងប្អូនដែលរងគ្រោះបាទអរគុណបងស្រីមានបន្ថែមសូមជួយជាចុងក្រោយបាទព្រោះយើងច្រើនដល់ម៉ោងផ្សាយរបស់ page របស់លោកធានឡូវហើយបាទ ចាហ្នឹងសម្រាប់ខ្ញុំខ្ញុំមានតែផ្ដាំផ្ញើឲ្យផ្ដាំផ្ញើទៀតឲ្យទទួលសូមឲ្យដោះស្រាយបញ្ហាជូនទៅដល់បងប្អូនកម្មករណាកាវើលខ្ញុំមានដំដាំផ្ញើប៉ុណ្ណឹងទេសម្រាប់ខ្ញុំវាដកជាប់នៅក្នុងខួរក្បាលខ្ញុំហើយខ្ញុំមើលឃើញនៅភាពអយុត្តិធម៌ខ្ញុំមើលឃើញនៅការឈឺចាប់របស់បងប្អូនសូមឲ្យដោះស្រាយពួកគាត់ទៅឈប់បញ្ឈប់នៅការធ្វើបាបពួកគាត់ទៅបញ្ចប់ទៅ គ្រប់គ្រាន់ហើយឈប់ធ្វើបាបពួកគាត់ទៅសូមកុំបង្កើតនៅការឈឺចាប់ឲ្យបងប្អូនខ្មែរច្រើនពេក ខ្ញុំមានតែផ្ដាំផ្ញើប៉ុណ្្នឹងទេសូមឲ្យហ៊ុនសែនបញ្ចប់នៅការឈឺចាប់ឲ្យបងប្អូន ខ្មែរជាពិសេសបងប្អូនកម្មករនាការវើលនឹងកុំកុំកុំព្យាយាមធ្វើបាបគាត់ដោះស្រាយបញ្ហាជូនពួកគាត់ទៅផ្ដាំផ្ញើតែប៉ុណ្្នឹងទេព្រោះវាសម្រាប់ពលរដ្ឋខ្មែរគាត់ឈឺចាប់គ្រប់គ្រាន់ហើយมันបាច់ប្រើនយោបាយប្រជាពិធដ្ឋក្នុងការបោកប្រាស់ស្វែងរកសម្លេងឆ្នោតបងប្អូនប្រជាពលរដ្ឋខ្មែរតទៅទៀតទេព្រោះអីការឈឺចាប់របស់បងប្អូនខ្មែរវាគ្រប់គ្រាន់ហើយចានឹងចាខ្ញុំសូមដល់ផ្ញើរបស់បងប្អូនជារលឹក ចាអរគុណច្រើននៅចំណែកខ្ញុំវិញគឺសូមអំពាវនាវបងប្អូនហ្នឹងហើយនៅក្នុងស្រុកខ្មែរហ្នឹងអឺគឺថាជួយពួកគាត់ទៅ ជួយជ្រោមជ្រែងទៅធ្វើកោតកម្មជាមួយពួកគាត់ ជួយទាំងអស់គ្នាទៅហ្នឹងហើយហើយឲ្យគាត់តស៊ូបន្តទៅទៀតយើងលើកទឹកចិត្តគាត់ទៅឲ្យគាត់តស៊ូទៅទៀតដើម្បីឲ្យគេរកដំណោះស្រាយគាត់បងស្រីសុភីបន្តទៅគាត់ហ្នឹងហើយមួយទៀតគឺសូមឲ្យបងប្អូនទាំងអស់គ្នាហ្នឹងចូលរួម គ្រប់គ្រងគណៈបកភ្លើងទៀនទាំងអស់គ្នាចូលរួមណាស់បោះឆ្នោតឲ្យគណៈបកភ្លើងទៀនទាំងអស់គ្នាទៅគណៈបកភ្លើងទៀនក៏ជាគណៈបកមួយដែលនាំពលរដ្ឋណាទៅរកលទ្ធិធិបតេយ្យណាគឺដោយតែគណៈបកសង្គ្រោះជាតិទាំងដែរណាពេលណាសង្គ្រោះជាតិយើងណាឡានសង្គ្រោះជាតិជួសជុលហើយទើបយើង ឡើងឡើងឡានត្រឡប់មកវិញតែឥឡូវយើងឡើងកំពុងតែខូចសូមឲ្យបងប្អូនឡើងឡានភ្លើងទៀនឡានភ្លើងទៀនគឺគោលដៅតែមួយគឺដឹកបងប្អូនទៅរកផលិតភាពជាតបតៃទៅរកកោះទៅរកស្រ័យអញ្ចឹងសូមកុំឲ្យជឿអ្នកណាក៏ដោយដែលតែហាមឃាត់ពលរដ្ឋខ្មែរនៅតាមជនបទសុខសាយសង្ការថាមិនបោះឆ្នោតឲ្យអ្នកនេះមិនបោះឆ្នោតឲ្យនោះអបបញ្ចោទេទុកជើងក្រែហ៊ុនសែនកុំខ្វល់ណាពីព្រោះអី ហ្នឹងហើយពីព្រោះអីកលៈទេសៈយើងយើងយើងយើងគ្រប់គ្រងគណៈបកតាមតាមកលៈទេសៈណាតាមកលៈទេសៈអញ្ចឹងហើយកលៈទេសៈនេះគឺជាកលៈទេសៈមួយដែលយើងទៅគ្រប់គ្រងគណៈបកភ្លើងទៀនដើម្បីតែទៅរកដំណោះស្រាយឲ្យពលរដ្ឋខ្មែរបើយើងណាទៅជឿតាមេបកណាមេបកដែលអហិង្សាគឺយើងអត់បានប្រយោជន៍អ្វីទេគឺគេដឹកនាំយើងសង្ងំដើម្បីតែឲ្យយួនជន់ក្បាលយើងទៅប៉ុណ្ណឹងឯងអញ្ចឹងសូមឲ្យពលរដ្ឋជួយទៅគ្រប់គ្រងគណៈបកភ្លើងទៀនទាំងអស់គ្នាហើយសូមមួយទៀត គណៈបករបស់យើងគឺជាគណៈបកមួយដែលក្រីក្រអញ្ចឹងហើយសូមឲ្យបងប្អូនជួយទាំងអស់គ្នាតិចក្តីច្រើនក្តីអ្នកនៅក្រៅប្រទេសជាពិសេស អ្នកនៅក្រៅប្រទេសព្រោះយើងកំពុងតែត្រូវការថវិកាដើម្បីតែទៅបោះមួកបោះអាវឬក៏បោះផ្លាអីជាដើមណាគឺយើងសូមឲ្យបងប្អូនជួយទាំងអស់គ្នាជួយជ្រោមជ្រែងទាំងអស់គ្នាដើម្បីតែគណៈបករបស់យើងហ្នឹងណា ពួកយើងក្រីក្រណាពួកយើងគណៈបកនឹងមិនមែនជាគណៈបកដែលកាន់អំណាចដែលលក់ជាតិផ្លន់ជាតិណាកាប់ព្រៃព្រឹក្សាដើម្បីយកលុយមកឬក៏ទៅផ្លន់ជាតិឬទៅគៀបសង្កត់ណាមួយដើម្បីតែមកជាមួយក្នុងគណៈបកទេព្រោះបើតាមធម្មតាគណៈបកគេនីមួយមួយត្រូវរដ្ឋាភិបាលផ្ដល់ទឹកលុយមកដើម្បីឲ្យណាយកមកធ្វើកិច្ចការនៅក្នុងគណៈបកតែដោយសារតែរដ្ឋាភិបាលហ៊ុនសែនគឺជាអាយ៉ងយួនយួនវាក្តោបក្រាមខ្មែរគ្រប់គ្រងខ្មែរអញ្ចឹងទេវាអត់អាចចំណាយថវិកាហ្នឹងមកឲ្យយើងអញ្ចឹងវាតែខ្មែរយើងទាំងអស់គ្នា មួយដៃមួយជើងទាំងអស់គ្នាចាមានតែប៉ុណ្្នឹងឯងអរគុណច្រើនចាអរគុណច្រើនអរគុណច្រើនបងស្រីទាំងពីរបានចូលរួម មានប្រសាសន៍យ៉ាងក្បោះបាយនៅពេលវេលាដ៏មានតម្លៃហើយខ្ញុំសូមកោតសរសើរពាក្យស្លោកមួយមិញខ្ញុំអត់ដែលនឹកឃើញទៅបងសុភីគាត់និយាយមកមិញប្លែកបងប្អូនអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺឡានសង្គ្រោះជាតិខូច បាទឡានគ្រោះជាតិខូចប៉ុន្តែយើងមានឡានភ្លើងទៀនមកក្រោយយើងឡើងឡានភ្លើងទៀនបន្តទៅមុខទៀតយើងមិនអាចដេកអត់បាយណាឬក៏ដេកនៅរោងភ្លៀងរោងខ្យល់រោងកម្ដៅថ្ងៃធ្វើឲ្យយើងឈឺស្លាប់បានទេហើយប៉ះចំអាកង់ឡានគ្រោះជាតិយើងនេះមួយដេកលក់បាត់ទៀតកូនអ្នកក្រៅងាប់អស់តែអញ្ចឹងអត់បានទេសូមឲ្យឡានទៅឡានភ្លើងទៀនបាទបាទឡើងឡានភ្លើងទៀនបន្តដំណើរយើងទៅដល់គោលដៅរបស់យើងបាទទៅដល់គោលដៅរបស់យើង ប៉ុន្តែបងប្អូនជនជាតិអ្នកខ្លះគាត់យល់ច្រឡំអ្នកខ្លះគាត់ថាម៉េចជារឿងរបស់គាត់តែសំខាន់គឺយើងគោលដៅប្រជាធិបតេយ្យយើងអត់អាចទៅកាន់អាវុធទៅវាយទៅដំច្រំធាក់អ្នកណាទេយើងយកច្បាប់តែអង្គការសហជីវជាតិនៅសន្ធិសញ្ញាឆ្នាំ1991ខែ23ដុល្លារនោះមកធ្វើកិច្ចការដែលប្រទេសកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការធ្វើនយោបាយក្នុងការសូមជម្រាបលាមុនណាខ្ញុំសក់ខ្ញុំមានការសូមជួយបាទសូមជួយបងហ្នឹងហើយតែខ្ញុំសូមបញ្ជាក់តែប៉ុណ្្នឹងទេបាទហើយអរគុណណាស់ចំពោះបងស្រីសូមជូនពរសុខភាពល្អនិងមានសុភមង្គលផងដែរហើយមួយទៀតទៀតខ្ញុំសូមជម្រាបការក្រោយបាទហើយខ្ញុំនឹងបញ្ចប់តាមក្រោយដែរដោយសារពេលវេលាច្រើនហើយគៀកមកផ្សាយเพจរបស់លោកធានសំរងស៊ីផងហើយវាគ្មិនយើងសិតតែវាគ្មិនកិត្តិយសថ្ងៃនេះចឹងអរគុណហើយយើងសង្ឃឹមថានឹងជួបគ្នានៅ ឱកាសក្រោយទៀតជាពិសេសរូបខ្ញុំបាទទំនេរតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេ បាទក្រៅថ្ងៃនេះគឺមានរវល់ការសិក្សាប៉ុន្តែទោះបីយ៉ាងណាបើមានពេលចាំបាច់ខ្ញុំនឹងអាច live ខុសថ្ងៃក៏ថាបានដែរព្រោះវាអត់ទៀងណាបាទវាអត់ទៀងបាទអញ្ចឹងអរគុណបងស្រីសុភីហើយនិងបងធីតាភុហ្នឹងគាត់តែងតែ live ហូហែរហូតព្រោះគាត់នៅទីប្រទេសសំទោសទេអាល្លឺម៉ង់គាត់យូរឆ្នាំដល់យូរឆ្នាំទៅគាត់មានពេលច្រើនណាដូចខ្ញុំនេះមកថ្មីតែការរៀនភាសារបស់គេបាទបើយើងអត់ចេះភាសាគេពិបាកពិបាករស់នៅ បាទពិបាករស់នៅបាទអ្នកដំណងសង្គមនេះគេទូទៅណាបាទអរគុណសូមជម្រាបលាបងស្រីចាជម្រាបលាជម្រាបលាសុខសប្បាយទាំងអស់គ្នាបាយបាយ ខ្ញុំជូនជូនពរទស្សនិកជនទាំងអស់ដែលបានចូលរួមទស្សនាជួយ like ជួយជួយ share ហើយជួយ comment ទោះបីខុសត្រូវបន្តិចបន្តួចយ៉ាងណាឬក៏និយាយទៅ មានការលឺលួសទាស់សម្ដេចយ៉ាងណាសូមអភ័យទោសខ្ញុំសូមអធិស្ឋានប៉ុន្តែអ្វីដែលពួកខ្ញុំចេញគំនិតយោបល់នេះការយល់ឃើញនិងឃើញព័ត៌មានទស្សនវិជ្ជាស្ដែងដោយបងស្រីធីតាបងធីតាភូឬបងស្រីសុភីគាត់ដាក់មកមិនអញ្ចឹងគឺមានស្ត្រីម្នាក់ដែលគឺបានដាក់ឃុំក្នុងឡានក្រុងយ៉ាង ឈឺចាប់បំផុតដែលពួកគាត់ទាមទារសិទ្ធិសេរីភាពនិងច្បាប់ការងារដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញត្រូវបានរបបភ្នំពេញកំពុងតែជន់ឈ្លីបាទមិនយំអនុវត្តនឹងហើយអ្វីដែលគេមើលឃើញថារបបនេះផ្ដាច់ការទៅផ្ដាច់ការទៅនោះ បាទជាចុងក្រោយនេះសូមស្ដាប់ចំណងដៃរបស់ខ្ញុំបាទគឺមុនបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពងបាទគឺយើងស្ដាប់ទាំងអស់គ្នាបទចម្រៀងនេះមាន អត្ថន័យជាជ្រឿងណាសូម អរគុណសូមសម្ដាប់ដូចតទៅហើយសូមជូនពរសុខភាពល្អលោកតានិយាយទាំងអស់គ្នាឲ្យមានសុភមង្គលនិងសុខភាពល្អទាំងអស់គ្នាបាទ